ជាបឋមកណាសូមក្រាបថ្វាយបង្គំព្រះធេរានុធេរៈគ្រប់អង្គជម្រាបសួរបងប្អូនប្រជាពលរដ្ឋខ្មែរមកកាន់សម្លេងទូទួលមនសិការខ្មែរហើយក៏សូមស្វាគមន៍ទៅដល់បងប្អូននៅតាមបណ្ដាញ YouTube ផងដែរថ្ងៃនេះអឺគឺជាថ្ងៃ2ខែមករាឆ្នាំ2022យើងចូលមកឆ្នាំថ្មី ឆ្នាំ2022ហើយបងប្អូន ចាខ្ញុំសូមបូកសរុបនៅសម្លេងរបស់មេដឹកនាំកម្ពុជាសុជីវធម៌បាទដាលចានេះគឺនេះណានឹងហើយពួកគាត់តែងតែចេញមកបដៅគេចេញមកប្រាប់ថាចេះអ្នកក្រៅប្រទេសងូបកាយជេរណាណាអីសិតតែលហោកណាឥឡូវខ្ញុំសូមយកសម្លេងកម្ពូលកម្ពូលគេហៅថាកម្ពូលមេដឹកនាំប្រចាស់គឺសម្ដីបាតដាលណាអត់មានពីរហ្មង អញ្ចឹងសូហ្វីស្វាគមន៍ដល់បងប្អូនយើងជាមុនសិនសូជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញ YouTube និង Facebook ក៏ចង់ចូលទៅ TikTok ទេបងប្អូនឥឡូវឥឡូវនេះគឺថាមួតនៅក្នុង TikTok អានេះវាស្រួលហើយ TikTok TikTok វាស្រួលណាស់វាលឿនហ្នឹងហើយឥឡូវទៅឥឡូវឥឡូវបីនៅក្នុង TikTok តារា TikTok ឥឡូវបងប្អូនហ្នឹងហើយ YouTube វាពិបាក ហើយអឹមតែគេ YouTube ហ្នឹងហើយ Facebook វាបាទដល់ពេល TikTok TikTok វាលឿនណាតែខ្ញុំចាំថា TikTok ហ្នឹងឯងអូខេឥឡូវហ្នឹងយើងចាប់ដើមហើយមុនមុននឹងចាប់ដើមសូមស្វាគមន៍ទៅដល់បងប្អូនមុននឹងចាប់ដើមចូលដល់ប្រធានបទសូមស្វាគមន៍ទៅដល់បងប្អូនយើងបន្តិចសិនចាសួស្តីសូមលើឈ្មោះបងប្អូនតិចសិនសូមស្វាគមន៍បងប្អូន សួស្តីឆ្នាំថ្មីអូជំរាបសួរបងបិសាចប្រុសបាទជាតិមុនខ្ញុំជំពាក់កម្មអ្នកណាចាជំពាក់កម្មមកខ្ញុំកុំសានឹងបងប្អូនខ្មែរទូទៅបងប្អូនខ្មែរនៅក្នុងស្រុកត្រូវតែមានមេស្ការជាតិជំពាក់កម្មខ្មែរដោយសារយើងកើតជា ខ្មែរហើយជាពិសេសជំពាក់កម្មប្រពន្ធកូនបើថាស្រីជំពាក់កម្មប្តីហើយកូនចាសួស្តីសុសុសុភាសុសុភាសុចាសួស្តី បងបងនៀកសសួស្ដីបងគោកធ្លកបរិរាជមហានេតភ្នំស្រង់ចាសួស្ដីជូនពរឆ្នាំថ្មីបងប្អូនជូនពរចាអរគុណច្រើនមានបេះដូង ផងមានផ្កាផង សម្រាប់ការសម្រាប់ការជូនពរឆ្នាំថ្មីអូនសម្រាប់ការសុខទុក្ខយ៉ាងណាដែរបាត់យូរហើយ ចាសួស្ដីឆ្នាំថ្មីចន្ទថាចន្ទថាចាសួស្ដីសុផាត់ថាច់ ប្រាក់សួស្ដីរំដួលអញ្ចឹងរំដួលអញ្ចឹងណានេះរំដួលណែមញ៉ារំដួលណែមចាអសរសៀមសួស្ដីសូសូរាជវណ្ណៈពេជ្រកម្ពុជាចាសួស្ដីនួនភែភែឡៃហ៎ ចូលឆ្នាំសកល3ថ្ងៃនេះនៅប្រទេសកម្ពុជាមានគ្រោះថ្នាក់ចរាចរណ៍ច្រើនកន្លែងណាស់ញោមស្រីអូអរគុណច្រើនគាត់ថាកូនខ្វល់នឹងនឹងនឹងពួកឆ្កែស៊ីវីតាមខាំកូនម៉ែអឺដូចជាអត់ខ្ញុំចង់ខ្វល់ជាងពួកហ្នឹងស្រួលតំពងវាពួកអាឆ្កែអត់អាឆ្កែអត់ចកូនចូលឆ្នាំថ្មីឆ្នាំថ្មីស្រីសុខស្ដីបងព្រៀបអ៊ីនបងជូនពរឆ្នាំថ្មីសុខភាពល្អ ហ្នឹងហើយជូនពរឆ្នាំថ្មីបងប្អូនប្រុសស្រីទាំងអស់គ្នាម្ដងទៀតសូមមានសុខភាពល្អសូមមានអារម្មណ៍ល្អមានសំណាងល្អចង់ឆ្លងឆ្លងតាមសូភីចេញមកលាបក្រែមហ្នឹងណាតែអត់លាបទៅដូចមិនវាស្ងួតវាស្ងួតដៃវាស្ងួតលាបបន្តិចណាឲ្យមានចំហរតិចកុំឲ្យចាញ់កូនតិច ឥឡូវរុញឡើងមកបងប្អូនយីធក់យីធក់យីបងអាយដល់ស្រុកខ្មែរកណាវត្តនាចន់ចន់ខ្មែរចាសួស្ដីជំរាបសួរជួយប៉ុស្ឆ្នាំពេកបងប្អូនវិល័យសេងចាសួស្ដីអឺប៊ុនហាន់ភីចាសួស្ដីអឺសូមជូនពរបងប្អូនទាំងអស់គ្នាឆ្នាំថ្មីសេរីសុខស្ដីជ័យមង្គលសូមឲ្យបងប្អូនខ្មែរមានសុខភាពល្អជាឲ្យផុតនៃជំងឺកាចសាហាវទាំងឡាយដែលកំពុងរាតត្បាតពិភពលោកនេះ ចាហើយអ្វីដែលខ្ញុំបងប្រាថ្នាសូមឲ្យទេវតាឆ្នាំថ្មីដូចជាឆ្នាំសកលសូមឲ្យជួយឲ្យបងប្អូនប្រជាពលរដ្ឋខ្មែររួចផុតនៅទុក្ខភ័យទាំងឡាយដែលកំពុងតែបងប្អូនខ្មែរជួបប្រទេសគឺឲ្យទទួលស្គាល់នៅប្រវត្តិដែលហៅថាលទ្ធិប្រជាធិបតេយ្យពិតប្រាកដកុំឲ្យខ្លាំងខ្លាយដូចសប្តាហ៍នេះសប្តាហ៍នេះ ស្រុកខ្មែរមានតែថា តាមរយៈនៃថា ការស្រែកនៅលើឆាកនៅលើវេទិការបស់លោកហ៊ុនសែនទេតែការពិតជាក់ស្ដែងពលរដ្ឋខ្មែរ មិនដែលទទួលបានទេ ពាក្យថាលទ្ធិប្រជាធិបតេយ្យសេរីភាពពិតប្រាកដមកមានទេខ្មែរមិនមានទេចាជួនបើឆ្នាំថ្មីបងប្អូនហើយថ្ងៃនេះទៀតសោកខ្ញុំចង់យកសម្លេងរបស់លោកហ៊ុនសែនខ្ញុំបូកសរុបសម្លេងគាត់សម្លេងនេះគឺថានៅក្នុងផេកមួយដែលខ្ញុំយកមកចាក់ណាកុមារកុមារបុពាកុមារចឹងហ៎កុមារ បោកស្រូបសម្លេងពួកអីហ៊ុនសែនក៏កំព្រាកុមារកំព្រាចាគាត់តែហ៊ុនសែនគាត់តែងតែនិយាយថាអួតក្អេងក្អាងថាគាត់នឹងអូអ្នកក្រៅស្រុកនឹងជាអាក្រក់ប្រើសម្លេងមិនសមរម្យអញ្ចឹងខ្ញុំចង់យក សម្លេងគាត់មកចាក់ថាជាតិជាមេដឹកនាំដែលប្រើភាសាសុគ្មានសុជីវធម៌ប្រើជាភាសាគ្មានគុណធម៌មិនស័ក្តិសមជាថាវាអត់មានបុគ្គលិកលក្ខណៈជាមេដឹកនាំគឺគ្មាននរណាថោកជាងហ៊ុនសែននេះ ចឹងខ្ញុំយកសម្លេងគាត់មកចាក់តែម្ដងដើម្បីបង្ហាញត្រាប់តាមពិតទៅអ្នកដែលនៅក្រៅប្រទេសប្រើសម្លេងអសរោះមកពីហ៊ុនសែនគឺរៀនពីគាត់មើលគាត់ហ្នឹងឯងហ្នឹងហើយហ្នឹងហើយគាត់ជាអ្នកសាព្រោះគាត់ជាអ្នកបណ្ដុះផ្នែកគណិតឲ្យកូនខ្មែរជំនាន់ក្រោយគាត់តែងតែនិយាយប្រើភាសាសំបីតាពេលវេលាឡើង លើវេទិកាចែកសញ្ញាបត្រក៏គាត់ប្រើភាសាណាបញ្ជ្រាបនៅគណិតចង់អាភិបទៅដល់យុវជនខ្មែរដែរដើម្បីជាអំណះអំណាងជាផោះតាំង ហើយនឹងឆ្លើយតបគឺខ្ញុំយកសម្លេងគាត់មកចាក់តែម្ដងគឺថាយើងនិយាយអីបើអត់យកអត់យកផោះតាមមកបង្ហាញគឺថាយើងនឹងញុះញង់លៀបពណ៌ព្រោះសុកខ្មែរឥឡូវហ្នឹងការច្បាប់ម៉ែវាគេបានបង្កើតនៅពាក្យអាច្បាប់មួយច្បាប់ញុះញង់ណាអញ្ចឹងដើម្បីកុំឲ្យមានការការលៀបពណ៌ការញុះញង់យើងយកសម្លេងមកចាក់តែម្ដងហើយយើងឆ្លើយតបទៅវិញតើសម្លេងនឹងវាស័ក្តិសមជាសម្ដីនឹងវាស័ក្តិសមជាសម្ដីមេដឹកនាំដែរឬទេ ចាសំសំភ្លាន់ពេកចារីគាកងគាគាត់គាត់សួរយើងពួកយើងនៅនៅស្រុកណាអាពួកនៅប្រទេសណាពួកខ្ញុំនៅប្រទេសអាឡម៉ង់ពួកខ្ញុំមិនដែលអឹមកុហកឬក៏មិនដែលអឹមចំណេញហត់ហ្នឹងហើយគឺពួកយើងបាននិយាយជារឿយរឿយពួកយើងនៅអាឡម៉ង់ពួកយើងនៅអាឡម៉ង់ហ្នឹងហើយហើយបើពួកគាត់ទៅបែបទៅ friend ជាមួយឬយ៉ាងម៉េចក៏អត់ស្គាល់ពួកយើងណាអញ្ចឹងជួយចែករំលែកផងថាស្ត្រីខ្មែរយើង ដែលដែលនៅក្រៅប្រទេសមានភាកច្រើនមិនមែនតែខ្ញុំតែ2នាក់នេះពួកខ្ញុំ2នាក់ចេញមុខច្រើនជាងគេហើយបងប្អូនអត់ស្គាល់នឹងអត់ស្គាល់ចុះតម្រាំអ្នកបងប្អូនខ្មែរដតេដតេទៀតនៅក្រៅប្រទេសគាត់ស្នេហាជាតិស្រឡាញ់ជាតិហ្នឹងហើយហេតុអីបានបងប្អូនមិនយកចិត្តទុកដាក់នឹងរឿងនយោបាយពីពួកខ្ញុំចេញមករាប់ឆ្នាំហើយហ្នឹងអញ្ចឹងមករាប់ឆ្នាំហើយសំពងហ៊ុនសែនហ្នឹងឯងចា៎ តែមិនចង់ឲ្យគេស្គាល់ទេប៉ុន្តែអ្វីដែលពួកយើងនិយាយគឺចង់ឲ្យជួយចែករំលែកហ្នឹងហើយដោយសារតែបងប្អូននៅស្រុកខ្មែរហ្នឹងគាត់អីលុសងូគួយចិត្តវាលពឹសវល់អីទៅមុខទៀតចឹងអត់ដំដាក់ប្រេងផងមានគេសួរជាច្រើនតាមឆាតក៏សួរដែរនៅណាអីណីចឹងដែរតែចឹងខ្ញុំខ្ជិលឆ្លើយឆ្លើយម្ដងសរុបមកទឹកខ្ញុំនៅអាឡបងចានៅបឹងនៅបង Also, សម្ដីលោកហ៊ុនសែននេះដែលពួកយើងបកសរុបដែលយើងយកពី account របស់គេហ្នឹងកុមារកំព្រាហ្នឹងគឺយើងយកមកចាក់ត្រឡប់ទៅវិញ ហើយហ្នឹងហ្នឹងហើយហើយយើងសូមបញ្ជាក់ទៅបងប្អូន ថាសម្ដីរបស់លោកហ៊ុនសែនមិនសមជាមេដឹកនាំដែល ប្រកាន់លទ្ធិប្រជាធិបតេយ្យទេ សម្ដីដែលគាត់នៅឡើង លើវេទិកាគឺតែសិតតែសម្ដីគម្រាមកំហែងសម្លុតចោតប្រកាន់ជាដើមហ្នឹងដែលគេកាត់យកយកមកហ្នឹងគឺចឹងយើងចង់យកមកផ្សព្វផ្សាយក្នុងបុកសរុបបុកសរុបដើមឆ្នាំដើមឆ្នាំ ចាំឆ្នាំជូនបងប្អូនយើងស្ដាប់ថាតើយើងទទួលយកសម្ដីឬក៏ចរិតមេដឹកនាំរបៀបក្បត់ជាតិបំផ្លាញជាតិឃាតករនេះបន្តទៅទៀតឬក៏យើងជាពិសេសពួក CP ហ្នឹងគឺឬក៏យើងត្រូវតែដូរមេដឹកនាំដើម្បីតែអនាគតរបស់ប្រទេសជាតិយើងអនាគតកូនចៅយើង និងអនាគតពួកយើងផ្ទាល់ហ្នឹងហើយ ចំពោះពួកយើងនៅក្រៅប្រទេសយើងមានអនាគតល្អហើយមានរដ្ឋាភិបាលមួយដែលរកយកអឺគេគិតគូរពីអនាគតឲ្យពួកយើងហើយពេលចាស់ពេលអត្រែពេលឈឺពេលស្កាត់គឺគេគិតគួរយើងប៉ុន្តែបងប្អូននៅស្រុកខ្មែរសំបីមន្ត្រីរាជការប៉ូលីសទាហាននេះណាដែលលះបង់ជីវិតទៅការពារអំណាចជនអំណាចដាច់ការដល់ពេលឈឺពេលស្កាត់ពេលស្លាប់តើរដ្ឋាភិបាលមានសមត្ថភាពមើលយកជាទុកដាក់អត់ទេ ហ្នឹងហើយអញ្ចឹងហើយយើងត្រូវតែដូររដ្ឋាភិបាលយកមេដឹកនាំណា ដែលគេគិតគូរអាយុជីវិត របស់ខ្លួនយើងដែលលះបង់ដើម្បីជួយជាតិគិតគូរពីអាយុជាតិរបស់ប្រទេសជាតិយើងអញ្ចឹងហើយសូមឲ្យពួក CAP ហ្នឹងណាកុំលក់ ជីវិតឲ្យហ៊ុនសែនពីព្រោះហ៊ុនសែនបោកខ្មែរប្រើទេដើម្បីតែអំណាចរបស់គេអញ្ចឹងយើងចាក់សម្ដីនឹងដែលមេក្បត់មេសម្ដីមេដឹកនាំក្បត់ជាតិហ្នឹងឲ្យបងប្អូនស្ដាប់ហើយនឹងពិចារណាទាំងអស់គ្នាដោយសារតែចរិតដឹកនាំចោលមសៀតទាំងហើយមិនមែនត្រឹមតែវេទនាគណៈបពប្រឆាំងសួកស៊ីពួកស៊ីអភិដែលគ្រប់គ្រងហ៊ុនសែនមន្ត្រីបលិសរាជការដែលគ្រប់គ្រងហ៊ុនសែនក៏រងគ្រោះដូចគ្នាអញ្ចឹងដែរណាអញ្ចឹងស្ដាប់ហើយពិចារណាហើយត្រូវតែ មានគំនិតត្រូវតែដូរមេដឹកនាំ បើមិនដោះមេដឹកនាំទេឥឡូវឆ្នាំថ្មីមកដល់ហើយណាបងប្អូនពេលវេលាមានរងចាំយើងតទៅទៀតទេដល់ពេលណាបងប្អូនគុំថាចាំគម្រងចាំគុំចាំអ្នកនេះចាំអ្នកនោះវាជាកតបកិច្ចយើងរបស់គ្នាក្នុងនាមយើងជាខ្មែរពេលវេលាអត់ចាំយើងទេណាអឺមនុស្សកើតមនុស្សស្លាប់ហើយកើតប៉ុន្តែទឹកដីអត់ទេណាបងប្អូនតាបាត់បាត់ហើយប្រទេសជាតិតាបាត់បាត់ហើយតែមនុស្សបើយើងជឿពួកពួកយើងសិតតែជាពុទ្ធសាសនិកយើងមានការជឿទៅលើការ កើតថាកើតហើយស្លាប់ហើយកើតមកវិញអញ្ចឹងមនុស្សអាចអាចអាចកើតមកវិញកើនអាចជាមានចំនួនកើនវិញតែទឹកដីតបាត់គឺបាត់ហើយអញ្ចឹងពេលវេលាមានរងចាំពេកយើងថាយើងប្រងប្រងចេញ clip អេស្ត្រាដើម្បីតបនឹងសំណេរថានេះវាយសំខាន់ក៏ឆ្លើយដែរហ្នឹងហើយឥឡូវចេះណាឥឡូវសុំតបអាសំណេរនឹងចេះទាំង តាមពិតព្រមតបតាំងពីម្សិលមិញតែវាអស់នីតិអស់ម៉ោងទៅក៏មិនបានតបចាឥឡូវតបនឹងណាសម្ដីហ៊ុនសែនចាំក្រោយក៏បានដែរហ្នឹងហើយព្រោះសម្ដីហ៊ុនសែនណាក៏ស្គាល់ដែរឲ្យតឡើងលើកវិទ្យាគឺថាអួតងាត់ដាច់ក្បាលចោលអួតគម្រាមកំហែងណាគឺថាដាច់ក្បាលចោលសំខាន់អញអួតសំខាន់អញបានឡើងលើកវិទ្យាគម្រាមកំហែងគេពួកអត់មានណាហ៊ានតអ្នកអង្គុយស្ដាប់ហ្នឹងអង្គុយស្ដាប់ពីក្រោយហ្នឹង ណាក្លេកតាហ៊ុនសែនកលេកទៅអត់ឃើញសើចទាំងហែងច្បាស់គេស្ដាយអានោះខ្លួនហាអាយតាអត់ទាំងហើយធ្លាក់ពីដំណែងដល់មុនដល់ស្អែកហែងទៅទៅសើចពេលអញនិយាយខុសទៅត្រូវទៅទៅផ្ទះដៃទៅទៅសើចនឹងហៅគេអាស្វាប៉ាហ៊ីអាភ្លើទៅមើលអាឈួតហ្នឹងហើយចាអូខេអាចអាចតបបានបញ្ហាទេ អូខេអីវាទូលពីអសមើលវាមិនឃើញចាំមើលខ្ញុំសុំតបអីវារកសែមអូវារកសែមស្រឡាញ់សន្តិភាពអូឆ្កែរបស់សែប៉ែប៉ែឆ្កែរបស់ហ៊ុនសែនសោះអាឆ្កែងគេស៊ីទេវាឆ្កែត្រឹមឆ្កែងគេស៊ីហ្នឹងអាឆ្កែដេកផេះឯងទៅអស់ផេះដេកឯងពួកឯងតាមម៉េចសំរងស៊ីជាអ្នកនយោបាយចាញ់មិនដែលឈ្នះទេល្មមទុកឲ្យយុវជនបន្តវេនម្ដងហើយកុំនៅមុខក្រាស់ពេកអូខេ ភាសានេះណាបើសិនទីនិយាយជាមួយហ៊ុនសែនគឺថាត្រូវ100%ខ្ញុំអាចទទួលយកបានណាភាសានេះខ្ញុំបង្វិលសេមហ្នឹងអីស្រឡាញ់សន្តិភាពហ្នឹងបង្វិលឲ្យយកអាភាសាហ្នឹងទៅប្រាប់ហ៊ុនសែនទៅមានប្រសិទ្ធភាពពីព្រោះលោកសំរងស៊ីគាត់អត់មានតន់កាប់បានកាន់អំណាចអត់មានតន់បានកាន់អ្វីទាំងអស់គាត់នៅក្រៅតែជាគ្រាន់តែជាប្រធានអ អ្នកដឹកថ្នាក់ដឹកនាំគណៈបកមួយឯងអត់ទាន់មានទៅកាន់អំណាចទេហើយថាលោកសំរងស៊ីអត់ដែរឈ្នះហ្នឹងខុសហើយហ៊ុនសែនទេហ៊ុនសែនអត់ដែរឈ្នះឆ្នោតទេគ្មានពលរដ្ឋណាបោះឆ្នោតឲ្យទេហើយហ៊ុនសែនជាអ្នកកាន់តំណែងអំណាចអញ្ចឹងទេសូមឲ្យហ៊ុនសែនស្ដាប់កូនចៅផងនេះវារក្សានេះការពារសន្តិភាពនេះណា សន្តិភាពលោកសាមាស៊ីអត់មានចាំបាច់លាលែងឬក៏ចោះចេញពីដែរព្រោះគាត់អត់មានតន់ទៅកាន់តំណែងគាត់អត់មានបានអ្វីទាំងអស់ចឹងហ៊ុនសែនត្រូវតែចោះចេញពីតំណែងបោះឆ្នោតអត់ដែរឈ្នះទេណាហើយវាយុវជនបន្តវេនរបស់ហ៊ុនសែនសិតតែយុវជនតំពាំងស្អុយស្អុយដឹងខ្លួនទាន់យុវជនតំពាំងតំពាំងស្អុយរបស់ហ៊ុនសែនហ្នឹងណាមិនដែលបណ្ដោះយុវជន ឲ្យមានមនសិការជាតិទេគឺបណ្ដុះយុវជន ការពារអំណាចរបស់ខ្លួន អាហ្នឹងវាខុសបាត់ទៅហើយណាអញ្ចឹងហើយសូមឲ្យលោកហ៊ុនសែនហ្នឹងស្ដាប់កូនចៅផងពីព្រោះលោកហ៊ុនសែនគាត់អ្នកកាន់អំណាចមិនមែនលោកសំរងស៊ីណាហើយបោះឆ្នោតតាំងពី97មកហ៊ុនសែនគេដែរឈ្នះហើយណាក្រាក់គឺហ៊ុនសែនក្រាញ់ក្រាញ់នានាសូមធ្វើជានាយករដ្ឋមន្ត្រីទី2ហើយណា ទៅបង្កើតអឺអមគុំអមគុំស្អីណាបណ្ដំអមគុំណាហើយធ្វើរដ្ឋប្រហារខ្លំយកអំណាចពីនារានរិទ្ធទៅតែម្ដង97កា97បងប្អូនមានចាំទេរដ្ឋប្រហារឆ្នាំ97 1997នោះហើយមុននឹងកើមុនមុនមុនធ្វើរដ្ឋប្រហារហ្នឹងគឺហ៊ុនសែនហ្នឹងឲ្យស៊ុំក្រុមជាមួយសេនុដើម្បីឲ្យ UN ត្រឡប់ទៅវិញតែ UN គេមានកងទ័ព10ឆ្នាំ5ដល់10ឆ្នាំទៅនៅស្រុកខ្មែរ តែគេទៅជួយស្រុកខ្មែររៀបចំការបោះឆ្នោតបានមកណាមិនទាន់រៀបចំប្រទេសបានត្រឹមត្រូវហងសេនោះឲ្យឲ្យឲ្យឲ្យឲ្យដេញដេញ UN ត្រឡប់ទៅវិញតែអញ្ចឹងឯងជាឱកាសដែលហ៊ុនសែនធ្វើរដ្ឋប្រហារហ្នឹងណាព្រោះដេញដេញដេញ UN ត្រឡប់ទៅវិញទៅបង្កើតអាបកុមមកធ្វើរដ្ឋប្រហារមាន UN ជាប់ UN ដែលជួយការពារអញ្ចឹងឯងបានយកហ៊ុនសែនទៅផ្លន់អំណាចពីនារានរិទ្ធយកទៅបានហើយដល់បោះឆ្នោតបន្តបន្តទៀតណា2013ទេ2013អើ លួចសិលឹកឆ្នោតគេគេធ្វើបាតកម្មផ្អើលនៃផ្អើលនៃណាហ៊ុនសែននៅតែក្រាញ់អានីលចឹងអត់អត់មានចុះទេគេឲ្យរាប់សិលឹកឆ្នោតវិញអត់ព្រមរាប់ទៀតលួចសិលឹកឆ្នោតគេរាប់រាប់រាប់រាប់ដឹងតែចាញ់បាត់ទ្រុសទ្រុសគឹកណាដាច់ភ្លើងបាទដល់ឡើងវិញប្រកាសញ៉ាំហើយហើយតែពេលដឹងក្លិនខាង2013ហ្នឹងបោះឆ្នោតចាញ់គេប្រើល្បិចរំលែកគណៈបកសង្គ្រោះជាតិណាហើយដល់2018ថ្មីថ្មីនេះ រំលាយគណៈបកលំជាតិទៀតហើយរៀបចំការបោះឆ្នោតឯកបកអត់មានគណៈបកជាតិចូលហើយឈ្នះតែ120ម៉ានមិនដែរណានេះណាអាហ្នឹងស្អីគេហ្នឹងកុំចូលមកតែឯងបកស្បែកមេហេងបកប្រឡាំបើបុកអំបិលទេប្រឡាំមកអត់មានប្រឡាំអំបិលធម្មតានេះប្រាប់ឲ្យហើយអូខេឥឡូវចាស់ដើម្បីកុំឲ្យខាត់ពេលពួកអីយើងចង់ឆ្លើយតបសូមឲ្យវត្ថុស័ក្តិសិទ្ធជួយធ្វើមិនកុំឲ្យសូហ្វីធ្វើដំណើរទៅកោតថ្ងៃនេះអូយ៉ា ចាប់គាត់ទុកបានចាប់គាត់ទុកបានម្សិលមិញថ្ងៃធ្វើមកចាប់បានថ្ងៃនឹងទៀតញ៉ាអូខេឥឡូវខ្ញុំខ្ញុំចាក់សម្លេងលោកហ៊ុនសែនអានេះគឺថាបោកសម្រុកបោកសរុបសម្លេងគាត់ណា40ឆ្នាំជាងនេះមកស្ដាប់ថានេះនេះឬជាជាសម្ដីមេដឹកនាំតើវាស័កសមវាវាមានបុគ្គលិកលក្ខណៈស័កសមជាមេដឹកនាំដែរឬទេជូនឲ្យជូនបងប្អូនស្ដាប់ណាចា៎ ឥឡូវសាកសមឯក្នុងនាមជាមេដឹកនាំដែលឡើង លើវេទិកាហើយនៅពេលដែលទៅចែកសញ្ញាបត្រទៅដល់និស្សិតទៅស្រែកជេរគេអាគុកណាក្នុងនាមគាត់ជាមេដឹកនាំគាត់ប្រើភាសាជេរប្រមាថនៅលើវេទិកាអញ្ចឹងការគាត់ស័កសមជាមេដឹកនាំដែរឬទេនេះភាសានេះវាអត់មានន័យថា វាវាអត់មានបានឆ្លោះបញ្ចាំងបង្ហាញ អំពីសិលធម៌ ក្នុងនាមគាត់ជាមេដឹកនាំគាត់ត្រូវផ្សព្វផ្សាយណាផ្សព្វផ្សាយជាពិសេសគឺនៅមុខបញ្ញវន្តនឹងឯងហ្មង នៅមុខនិស្សិតនឹងឯងទៅពួកគាត់ត្រូវក្រោយពីគាត់បញ្ចប់ការសិក្សាហើយគាត់ត្រូវនាំយកនៅថាយោបល់គំនិតមតិល្អល្អដើម្បីទៅរៀបចំថ្នាលជីវិតរបស់គាត់ប៉ុន្តែ នៅពេលថ្ងៃដែលគាត់ទទួលសញ្ញាបត្រគាត់ទទួលបាននៅឯគេហៅថាដំបូងមាន នៅភាសាគេថាអាសរោះនៅភាសាជេប្រមាថសាបព្រោះនៅភាសាចងកំហឹងសាបព្រោះនៅភាសាចងអាឃាតញុះញង់វាអស័កសមជាមេដឹកនាំទេហើយយើងឃើញធនធានរបស់គណៈទៅកន្លែងខ្លះខ្ញុំមិនមែនថាខ្ញុំមិនសរសើរទេណាមិនមិនសរសើរអ្នកនៅក្នុងស្រុកតែគាត់ខ្លាចខ្លាចហ៊ុនសែនមិននៅពេលហ៊ុនសែនគម្រាមមួយមួយរួញដូរយ៉ាងទៅទៅដួងណា កៅដួងពេលយើងយកឈើឆ្កោះបញ្ញល់ចូលចឹងចឹងអ្នកខ្លះខ្មែរចឹងអ្នកខ្លះគេមិនខ្មែរអ្នកខ្លះគេគេមិនគម្រាមគេមិនដែរស្គាល់មកចឹងប្រមូលគ្នាខ្លាចហ៊ុនសែនអត់ធ្វើអីសោះខ្លាចគេឥឡូវហ្នឹងសំបីតាសំបីតាស្ដាប់វីដេអូ live ពួកយើងក៏អត់ហ៊ានស្ដាប់ដែរណាអត់ហ៊ានមើលអត់ហ៊ានស្ដាប់ទេតលួចស្ដាប់ខ្លាចដល់ថ្នាក់ហ្នឹងណាមិនខ្លាចនឹងខ្លាចមិនធម្មតាទេអានេះខ្ញុំក៏ចង់បកស្រាយចំណុចខ្លះនៃសម្ដីជាមេដឹកនាំរបស់ហ៊ុនសែនដែលឡើងជាលើវេទិកាឥឡូវ ចាក់ស្ដាប់តទៅទៀតហើយបងប្អូនចូលរួមបញ្ចេញមតិទាំងអស់គ្នាតើសម្ដីនឹងវាស័កសមជាសម្ដីមេដឹកនាំដែរឬទេខ្ញុំចាក់សម្លេងទូរស័ព្ទនេះដូចយូសុកតើតើពីហ៎ចាក់នេះវិញចាក់នេះវិញមិនឯងថាមិនបកែព្រួយភ័យខ្លាចកែថាតែសម្រាប់ទៅខ្លួនឯងជាប់គុកមិនថ្ងៃចេញឲ្យរួចទេប្រាប់ហើយអាគុកអពហឺ ហើយមួយនោះដាក់មកស្អីទៀតអីចង់តបគាត់ទៀតហ្នឹងហើយចង់និយាយថាសម្ដីនេះមិនមែនជាសម្ដីមេដឹកនាំទេគឺសម្ដីមេចោ500សម្ដីមេឃាតកហ៊ុនសែនណាសម្ដីមេដឹកនាំអត់មានចេញមកពាក្យសម្ដី ចេញមកវាយប្រហារជាគេនឹងគណៈបកប្រឆាំងទេណា បើយើងគណៈបពប្រឆាំងលើស្រុកគេគណៈបពប្រឆាំងស្រុកគេគេឆ្លោះគ្នាមែនប៉ុន្តែគេយករឿងជាតិយកមកដំណោះស្រាយគេប្រកែកគ្នាគេជេរគ្នាគេខ្មួងមកដាក់គ្នាដោយសារលើករឿងជាតិយកមកនិយាយតែមិនមែនចេះមកជេរបចោគេអត់បចោចេះទេមិនដឹងជេររឿងស្អីទេនេះគេនិស្សិតនិស្សិតស្ដាប់ដើម្បីនិស្សិតហ្នឹងពំនាំយកអាពាក្យសម្ដីគាត់ហ្នឹងយកទៅដើម្បីនិយាយថា នៅក្នុងជីវិតគ្រួសារដើម្បីបង្កើតបណ្ដោះគំនិតក្នុងគ្រួសាររៀបចំតែ ការរស់នៅតទៅមុខទៀតណាពួកខ្ញុំខ្ញុំខ្ញុំតាមដានច្រើននយោបាយអាល្លម៉ង់ក៏ខ្ញុំតាមដានច្រើនខ្ញុំចូលចិត្តមើលពេលគេឆ្លោះគ្នារដ្ឋសភាខ្ញុំចូលចិត្តមើលមែនទែនពួកគណៈបកនីមួយមួយមួយមួយគេមានកម្រិតផ្សេងផ្សេងគ្នាខ្ញុំតាមគូជាតិចឹងណាហើយគេឆ្លោះគ្នាដូចគ្នាចឹងហើយតែគេឆ្លោះគ្នារដ្ឋសភាហើយហើយចេញក្រៅចាប់ដៃធម្មតាតែឯងនេះនៅក្រៅរដ្ឋសភានេះយករឿងស្អីគេយករឿងឯកជនគេនិយាយកប៉ែកប៉ុកបន្តិចបន្តួចភាសាគេនិយាយម៉ាក់វណ្ណារីគេនេះម៉ាក់ម៉ាក់វណ្ណារីឈប់ម៉ាក់វណ្ណារី នេះហើយគឺជាធនធានរបស់គណៈបកប្រជាជនការដែលពួកយើងមកនិយាយនេះយើងយកផ្ោះតាំងសម្ដីហ៊ុនសែនយកមកចាក់ឲ្យដើម្បីឆ្លើយតបមិនមែនជាការកុហកទេបើចឹងស្ដាប់ណាស់ប្រើប្រើប្រើខួរក្បាលស្ដាប់ប្រើវិជាស្ដាប់ឬមួយឯងប្រើគូស្ដាប់អានឹងហើយនេះសម្ដីរបស់ហ៊ុនសែនណាគឺជាធនធានរបស់ដែលហ៊ុនសែន ដូចថាសាព្រោះហ៊ុនសែនបណ្ដោះបណ្ដាលមកអត់មានភាសាអីក្រៅពាក្យមីមឹងអាណាជេប្រមាថនឹងហើយគឺជាធនធានដែលហ៊ុនសែនបង្កើតមកជាពួកក្រុមសេនានេះហ្នឹងហើយក្រុមសេនានេះរបស់កូនហ៊ុនសែនហ៎អានេះរឿងណែតហ៎អូអានោះជេឈួយតែម្ដងអូជេភាសាអាភាសតែម្ដងចាមានឆ្កែខ្លះចុះមកជេតាម Messenger អូព្រោះស្ដាប់ណាស់ តែបើជេបកៃជេពេកមិនដឹងតបវាមិនមានសោចយើងយើងចេះអាស្រួលដល់អាគេអត់ចេះមានសោចឲ្យមេដៃវាគួរហេតុពេកចាចាអញ្ចឹងខ្ញុំចាក់ស្ដាប់តទៀតឥឡូវស្ដាប់ណាកុំថាឲ្យខ្ញុំនឹងចេះថានិយាយមិនពិតកុហកលាពណ៌ខ្ញុំយកសំឡេងមកឲ្យស្ដាប់តើខ្ញុំមិនមែននិយាយដោយអត់មានភ័ស្តុតាងទេណាខ្ញុំយកសំឡេងយកអីមកឲ្យស្ដាប់ណា មានទាំងរូបវីដេអូទៀតណាគាត់តែខ្ញុំអត់បានដាក់ក្នុង stream យ៉ាណា ខ្ញុំអត់ចង់ដាក់នាំតែពេញកម្មវិធីរបស់ពួកខ្ញុំទេ5ត្រឡប់ទៅវិញក5ដោយសារក្បាលពួកលោកឯងនឹងហើយបានមិនមានអាក5សំពួកក្បាលលោកឯងនេះជាអ្នកទទួលខុសត្រូវលើសោកនេះកម្មរបស់ប្រជាជនកម្ពុជាបាទឥឡូវខ្ញុំនិយាយតាក់ទើរឿងក5បើបើនិយាយពីរឿងក5គឺខ្ញុំដឹងច្បាស់ហ្មង តាក់ទងរឿងក5ក5គឺជានយោបាយយួនបន្តសម្រាប់ខ្មែរគឺជានយោបាយយួនបន្តសម្រាប់ខ្មែរហេតុអីបានជាប៉ែនសវណ្ណជាប់គុកហេតុអីបានជាច័ន្ទស៊ីត្រូវស្លាប់ ដោយសារតែរឿងក5ច័ន្ទស៊ីបាត់ឈ្មោះដោយអកម្មាំងច័ន្ទស៊ីត្រូវស្លាប់ណែមិនអកម្មាំងទេច័ន្ទស៊ីគេសម្លាប់គេសម្លាប់គេសម្លាប់ស្ងាត់គេបិទមុខបិទឆ្នាំហ្នឹងអត់ឲ្យនឹងដោយសារតែក5ដោយសារតែមិនយល់ស្របពេលប្រជុំបកពេលប្រជុំបកកុម្មុយនីស្ត ដោយសារតែមិនយល់ស្របតាក់ទងរឿងក5ណាបើចង់ហ៊ុនសែនអីកុំភ្លឺកុំដើរលៀបពោះ window មានបញ្ហា window here រំធ្វើឡាតមិនកុំអីកុំតាន់អីកុំតាន់អីបិទបិទបិទអានេះបិទអានោះសិនណាវាទៅចង់គំររឿងគំររឿងគំររឿងអញគំររឿងដូច្នេះហាក់តកតរឿងក5ហ៊ុនសែនអីកុំលៀបពោះ គំលាបពណ៌ខ្លួនឯងបានបង្កើតនៅសោកនាសកម្មទៅលើប្រជាពលរដ្ឋខ្មែរហើយបែរជាដើរមកលាបឲ្យគេវិញណែអាស្វាស៊ីបាយហើយចង់លាបមាត់ប្រពៃ វាអា view វាអត់ទេនៅតែនៅ live តាតែវាបាត់ហើយនៅ live មើលមើលនៅ live តែនៅ200តានៅកំពង់ឡាយបងប្អូននៅកំពង់ឡាយតាបងប្អូននេះអត់ទេវាបាត់នៅឡាយនៅឡាយនៅឡាយតែមើលចាចានៅឡាយបងប្អូនជួយ share 5តិចមើលនៅនៅលឺសូធម្មតាឯងបងប្អូននៅលឺសូធម្មតាឯងនេះមើលមើលមកវិញអត់ទេអពាក់ទៅនៅនឹងឯនេះមែនឯនេះភ្ជាប់មុខនេះ នៅ live ធម្មតានៅលឺសូធម្មតាបងប្អូននៅលឺសូអីបងប្អូនជួយសេប្រាប់ខ្ញុំតិចមើលហ្នឹងហើយនៅលឺសូធម្មតា window ព្រោះអីឆ្នាំថ្មីចឹងគេឲ្យយើងមិនបានខាងខ្ញុំជាប់អញ្ចឹងបញ្ហា window នោះវាអត់គេ window ព្រោះអីចេះព្រោះឆ្នាំថ្មីចឹងគេឲ្យយើងហ្នឹង download program គេគេគេនេះឲ្យយើង download អីកម្មវិធីថ្មីពីមិញ window ឥឡូវដើរវិញហើយឥឡូវដើរវិញហើយអូខេឥឡូវដើរវិញហើយចាឥឡូវដើរវិញហើយ ចាអូខេអរគុណច្រើនបងប្អូនអញ្ចឹងយើងបន្តទៅទៀតមិនខ្ញុំវាវាបញ្ហារឿងកម្មវិធីកុំព្យូទ័រហ្នឹងហើយពួកអីវាឆ្នាំប្រូក្រាមហ្នឹងហើយវាវានេះអូខេអូខេអត់អីទេអូនអូខេណាចាអរគុណច្រើនបងអរគុណច្រើនអូខេបាទអរគុណច្រើនលឺលឺចាអធិរាចាមិញហ្នឹងហើយវាវាបញ្ហាប្រូក្រាមខ្ញុំពូឆ្នាំថ្មីវាអានេះហ្នឹងវាគេឲ្យយើងនឹងដាច់តែឥឡូវអូខេចាដាច់មួយផ្លែតចាអូខេចាហ្នឹងឥឡូវយើងចាប់ផ្ដើមនិយាយតាក់ទងរឿងក5 ណាតកតរឿងក5មូលហេតុអីបានជា មានក5ហើយតកតងចាំស៊ីស្លាប់ហើយមិនមែនត្រឹមតែចាំស៊ីណាមានរហូតដល់ប៉ែនវត្តទៀតណាហើយពេលនោះគឺខ្ញុំកំពុងនៅ ណាខ្ញុំខ្ញុំអាយុខ្ទង់15 15ថាអឺជិត20ហើយ19 20ហើយខ្ញុំទៅ6ដែរហ្នឹងហើយម៉ប់ដួយ86ខ្ញុំដឹងរឿងខ្ញុំបានដឹងទទួលដឹងលឺរឿងហ្នឹងពិសេសគឺពាក់ព័ន្ធនឹងក5 បើចឹងហ៊ុនសែនឯងកុំភ្លើណា កុំអារបៀបគឺថាអឺស្វាស៊ីបាយឲ្យយកទៅលាបមាត់ប្រពេតើអ្នកណា គឺជាអក្រិតជនដែលបន្តសម្រាប់ខ្មែរតទៅទៀតហ៊ុនសែនឯងណាគឺជាគិតកោណាដោយសាររឿងដោយសាររឿងក5ហ្នឹងឯង ដែលលោកប៉ែនសវណ្ណអត់ធ្វើតាមកោលការណ៍របស់យន្តម៉ាណុយប៉ែនសវណ្ណប៉ែនសវណ្ណមិនតាក់ទងតែរឿងអត់ធ្វើតាមរឿងក5ទេរឿងបញ្ជូនពលរដ្ឋយន្តមិននៅក្នុងស្រុកខ្មែរក៏ប៉ែនសវណ្ណដែរនេះយន្តហ៊ុនសែនហ្នឹងក៏ហ៊ុនសែនហ្នឹងគាត់ទៅចាប់លោកប៉ែនសវណ្ណស្ទាល់ថាសមបត្តិឯងអត់ធ្វើតាមអង្គការហ្នឹងហើយអត់ធ្វើតាមអង្គការអត់ស្ដាប់អង្គការមិនស្ដាប់អង្គការអញ្ចឹង ចាប់គេយកទៅហ៊ុនសែនអីណាបេហ៊ុនសែនបេបើនិយាយតាក់ទងរឿងក5មកខ្ញុំត្រូវ live មក clip ហើយខ្ញុំត្រូវអញ្ជើញអ៊ំប្រុសម្នាក់ដែលគាត់មានវ័យចំណាស់ហើយឥឡូវនោះគាត់អាយុ80ជាងហើយណាខ្ញុំនឹងលាក់អត្តសញ្ញាណរបស់គាត់តែខ្ញុំនឹងឲ្យគាត់បង្ហាញតែ សម្លេងនេះណានឹងនិយាយអំពីរឿងក5គឺគាត់គឺជាគឺជានេះហៅថាគេហៅថាអឺបកជន គឺជាមនុស្សនៅក្នុងហេតុការក5ហើយជាជនរង គ្រោះហើយឪពុកគាត់ឯងគឺជាអ្នកដែលស្លាប់ដោយសារក5ឪពុកខ្ញុំក៏បកជនរបស់ CP ដែរមន្ត្រីជាន់ខ្ពស់របស់ពួក CP ធ្វើការជាមួយអង្គលើងយួនហ៊ុនសែនឯងអាចអាចអាចថាបំភ្លៃប្រវត្តិសាស្ត្របានណារឿងក5ហ្នឹងមនុស្សចាប់ពីអាយុ50ទៅងាប់អស់នៅហ៊ុនសែនឯងបំភ្លៃបានហើយការក5ខ្ញុំ ខ្ញុំនិយាយរឿងប្រវត្តិឪពុកខ្ញុំបន្តិចគាត់ជាប្រធាន ស្ថាបនាក្រដល់រោងចក្រឧត្តមស្គាល់ចោមចៅឯងចោមចៅមានរោងចក្រធំក្នុងហ្នឹងវាមាន complaint ទាំងអស់ក្នុងហ្នឹងណាគាត់ជា ប្រធាននៅកន្លែងហ្នឹងហើយគាត់ត្រូវចុះបេសកកម្មពីអតីតទៅក5ចុះចុះសុំឆ្លើយគាត់មួយគុណជីជីគាត់ថាបងសុំសួរបងអូនស្រីមែនដែរឃើញសច្ចៈឡាយអឺលោកសច្ចៈដោយសារមួយរយៈនេះគាត់រវល់គាត់រវល់ដោយសារភរិយាគាត់ទើបនឹងឆ្លងទលេ ហើយគាត់ដែលថាមានកិច្ចការផងចឹងគាត់សុំដកខ្លួនមួយរយៈសិននឹងហើយដោយសារគាត់រវល់ចឹងហើយបើគាត់សុំដកខ្លួនមួយរយៈកាលណាយើងទេជែកគ្នាចឹងទៅមានការរំខានហើយទី2គាត់រវល់គាត់ជួយភរិយាគាត់ ក្នុងការមើលកូនមើលចៅហើយការងារផងឲ្យផងអញ្ចឹងណាអញ្ចឹងហើយធ្វើឲ្យគាត់អត់សូវមានពេលវេលាក្នុងការតាមដានព័ត៌មានធម្មតាការយើងចេញមកនិយាយគ្នាអញ្ចឹងនឹងហើយយើងត្រូវតែតាមដានព័ត៌មាន តែបើសិនជាថាយើងអត់បានតាមដានអញ្ចឹងយើងអត់ដឹងរឿងអញ្ចឹងយើងពិបាកអញ្ចឹងណាប៉ុន្តែគាត់ចេញរបៀបឯកជនខ្លួនគាត់ដែរយូរយូរគាត់ចេញម្ដងអញ្ចឹងដែរចាដោយសារគាត់មានកិច្ចការច្រើនគាត់រវល់នៅពេលដែលគាត់កូនរឿងធំបន្តិច ណាហើយរឿងមានពេលទំនេរច្រើនគាត់នឹងចូលមកធ្វើកិច្ចការវិញហើយចាសូមការអធិស្ឋានពេញទូបងប្អូនចាសូមទោសកូនម៉ែសូមតទៀតហ្នឹងហើយហ្នឹងខ្ញុំឧទានិយាយរឿងបន្តិចចាស់ណាជារឿងពិតក្នុងក្រុមគ្រួសាររបស់ខ្ញុំអើបងប្អូននិយាយថាភាគច្រើនគឺគាត់ស្គាល់ហើយគឺរោងចក្រឧត្តមចោមចៅហ្នឹងហ្នឹងហើយគឺពីជំនាន់89ហ្នឹងគឺគាត់គាត់ធ្វើប្រធាននឹងយូរហើយហ្នឹងហើយសាខានៅវត្តប្រពុតវាមានសាខាមួយដែរហ្នឹងហើយ ហើយដល់ទៅពេលគាត់ត្រូវចុះបេសកកម្មពីអតីតបេសកកម្មពីអតីតហ្នឹងគាត់ជាប្រធានរបស់គេគាត់ត្រូវជ្រើសរើសកូនចៅរបស់គាត់ដើម្បីតែទៅកាប់ព្រៃភាគច្រើនសិតតែមិនចាស់ពេកទេសិតតែប្រុសប្រុសយើងថាប្រុសប្រុសអញ្ចឹងណាហ្នឹងហើយបញ្ជូនទៅហើយបេសកកម្មពីអតីតហ្នឹងគឺគាត់ត្រូវតែចុះទៅគាត់ថាទៅទៅមើលកូនចៅគេហៅកូនចៅអញ្ចឹងហ្នឹងគេច្រើនហៅកូនចៅណាចុះទៅតាមព្រៃព្រៃទៅកាប់ព្រៃហ្នឹងទៅរយៈពេល2អាទិត្យទេ ទៅមើលតើកូនចៅហ្នឹងទៅធ្វើការយ៉ាងម៉េចរបៀបម៉េចរបៀបម៉េចហើយមុនហ្នឹងទៅហ្នឹងក៏មានការស្លាប់ជារឿយរឿយជារឿយរឿយហើយការស្លាប់ហ្នឹងអត់អាចបញ្ជូនខ្មោចជូនសពហ្នឹងបានមកទៀតដោយសារមានបញ្ហាជាច្រើនដុតចោលកប់ចោលគ្រាន់តែដល់ដំណឹងឲ្យតែក្រុមគ្រួសារណាហ្នឹងហើយហើយដល់ពេលឪពុកខ្ញុំថ្ងៃដែលគាត់ត្រូវត្រឡប់មកវិញហ្នឹងពីអាទិត្យដែលត្រូវត្រឡប់មកវិញថ្ងៃហ្នឹងគេគាត់ស្លាប់ ជប់សូហ្វីបងសុំឆ្លើយតាមមួយម៉ាត់ទេគាត់ថា ដឹងទេហេតុអ្វីបានជាយួនបង្កើតក5ចម្លើយបន្តសម្រាប់ខ្មែរខ្ញុំដឹងដឹង បន្តសម្រាប់ខ្មែរកាលពីជំនាន់ប៉ុលពតគេ សម្រាប់ច្រើនបរោះបរោះបរោះបរោះនឹងអ្នកចេះដឹងក5តែបរោះបរោះគេយកទៅណាតែបរោះណា5ក5នេះទៀត គេបញ្ជូនតែបរោះបរោះពេញកម្លាំងពេញវ័យជូនទៅកាប់ព្រៃឲ្យតែជន់មានស្លាប់ទៅចាញ់ស្លាប់ទៅស្អីស្អីមួយទៀតគេចាប់ឲ្យយើងណាដើម្បីឲ្យមានព្រៃគេចាប់បំផ្លាញព្រៃឈើខ្មែរយើងចាប់ឲ្យយើងធ្វើការតវ៉ាប្រឆាំងមានចំណុចជាច្រើនតកតងក5អានេះគឺជាផែនការយួនហើយដល់ទៅពេលអាថ្ងៃពីអាទិត្យដល់ថ្ងៃដែលគាត់ត្រូវត្រឡប់មកវិញឪពុកខ្ញុំគឺគាត់ត្រូវស្លាប់គេថាគាត់គាំងបេះដូងហើយហើយមកគាំងបេះដូង កែមបេះដូងចាំបាច់ឈាមស្រស់ស្រស់អាតកសរសៃដៃសរសៃជើងសពឲ្យឈាមស្រស់ស្រស់គេថានឹងអាថ្ងៃត្រូវបញ្ជូនមកវិញតាមធម្មតាសពគេធម្មតាធម្មតាអត់អាចបញ្ជូនមកបានតែគាត់ជាប្រធានគេត្រូវតែដឹកសពនឹងយកមកគេថាដើម្បីតែកុំឲ្យសពនឹងវាធំខ្លាំងមានធំខ្លាំងអ្វីសពបើសិនជាស្លាប់ត្រូវគ្រោះថ្នាក់កភ្លើងអីមានឈាមហូរអីអាហ្នឹងមួយថ្ងៃឬពីរថ្ងៃវាធំខ្លាំងហើយនេះបើសិនជាកាំងបេះដូង ស្លាប់គឺសាប់វាធម្មតាទេចាំបាច់អាចសរសៃដៃសរសៃជើងធ្វើអ្វីឈាមស្រស់ស្រស់គេសម្រាប់គាត់ដោយសារដោយសារតែគាត់នឹងដឹងរឿងក5គាត់ដឹងរឿងយួនអង្គការយួនអាព្រោះគាត់ទៅជាមួយអឺជំនាញការយួនហ្នឹងហើយទៅជំនាញការយួនទៅជាមួយអឺអឺកូនចៅគាត់មកតបសារធ្វើការជាមួយគ្នាហ្នឹងឯងហេតុអីគ្រាន់តែទៅទស្សនកិច្ចទៅមើលកូនចៅថ្ងៃហ្នឹងគេត្រូវត្រឡប់មកវិញគាត់ត្រូវស្លាប់ ដោយសារយួននឹងវាមិនចង់ឲ្យខ្មែរនឹងដឹងរឿងអ្វីដែលគេរៀបចំសម្រាប់ខ្មែរនោះត្រូវអ្នកណាត្រូវដឹងច្រើនត្រូវសម្រាប់ជាបន្តបន្ទាប់អាហ្នឹងគឺអញ្ចឹងណាហ៊ុនសែនហ្នឹងឯងជាមេក5ហ្នឹងឯងហ៊ុនសែនហ្នឹងគេរួមកណិតជាមួយយួនហ្នឹងឯងមានអាណាគេហើយកុំចូលរួចខ្លួនណាហើយកែងខ្លួនឯងជំទាវថាខ្លួនឯងកាន់អំណាច40ឆ្នាំហើយកែងខ្លួនឯងជាអ្នករំដោះជាតិឯងណារំដោះតែខ្លួនឯងជួយជាតិតាំងពី7មករាមកឯងណា ខំបើកពលរដ្ឋខ្មែរតា7មករាគុំមានឈ្មោះហ៊ុនសែនជួយជាតិហើយឥឡូវរឿងក5ក៏ពាក់ព័ន្ធនឹង7មករានោះដែរវា86យន់ទៅពេញស្រុកតើណាកាលពីកាលសម័យក5ចាស់បងបងព្រិបអ៊ីនគេថា គេគេតែងជាពាក្យមួយណាគេថាទៅជិះឡានមកវិញជិះចានរុំកណាត់សដូច្នេះហ៊ុនសែននឹងកុំចង់បំភ្លៃឲ្យតាក់ទងរឿងក5ខ្ញុំនឹងចេញវីដេអូមួយហើយខ្ញុំនឹងអញ្ជើញ ចាស់ចាស់ដែលមានវ័យចាប់ពី70ឡើងទៅហ្នឹងមកមកឲ្យគាត់បញ្ចេញមតិតកតរឿងក5ខ្ញុំបានស្គាល់អ៊ំម្នាក់ឥឡូវគាត់អាយុ80ជាងហើយណាហើយគាត់នៅចាំរឿងរ៉ាវនឹងច្បាស់ហើយគាត់គឺជាអ្នកដែលថាចិត្តអស់ជីវិតជាមួយនឹងក5គេព្យាយាមឲ្យគាត់ស្លាប់ដោយសារគាត់ដឹងរឿងច្រើនប៉ុន្តែមានអ្នក ជួយការពារគាត់អ្នកដែលដឹងរឿងផ្ទៃក្នុងច្រើនយួនវាអត់ទុកទេ គឺវាមិនទុកទេហ្នឹងហើយគឺវាត្រូវតែសម្លាប់បំបិតផោះតាងហើយចា គឺវាអញ្ចឹងពួកដូចពួកម៉ាក់ចាពួកសៀវីដូចពួកម៉ាក់ចារាល់ថ្ងៃដូចគ្នាអញ្ចឹងដែរអ្នកណាទៅដឹងរឿងពួកសៀវីចានៅក្នុងហ្នឹងគេត្រូវតែប្រើល្បិចឲ្យចេញពីកន្លែងធ្វើការឲ្យលាលែងឬក៏ធ្វើល្បិចមួយធ្វើគ្រោះថ្នាក់ចរាចរណ៍បុកស្លាប់សម្រាប់តែម្ដងតែបាត់មាត់ញ៉ាអូខេអញ្ចឹងតាក់ទងក5ចាំយើងជិះមួយឃ្លីបឥឡូវស្ដាប់ស្ដាប់សម្លេងក្រិតបជនតទៅទៀតរដ្ឋចេញមុខសងជួអា វាទៅចង្រៃចឹងតែអាមេរិកចង្រៃហ្នឹងបើបកហេតុពេកប៉ុន្តែមនុស្សណាក៏ដោយតែភ្លេចអតីតកាលវាជាមនុស្សប្រភេទនៃដេរិកាតែម្ដងនិយាយខ្លួនឯងគាត់អត់មានស្គាល់ម៉ែឪទេអូនិយាយខ្លួនឯងជេរខ្លួនឯងហ៊ុនសែនជេរខ្លួនឯងអ្នកណាគេដែលមិនស្គាល់ម៉ែឪខ្លួនឯងស្មាត់ទោះតើ ឧបាសិកាប៉ុកស្លាប់ដោយសារអីគេម្ដាយរបស់ហ៊ុនសែនស្លាប់ដោយសារអ្វីហ៊ុនសែនសម្លាប់សម្លាប់តែប្រយោជន៍ដោយសារតែដែលមិនខ្ញុំបានលើសូតតពីបងប្អូនមកណាដោយសារតែម្ដាយគាត់នឹងខាត់គាត់មិនឲ្យជេរស្ដាច់មិនឲ្យ ប្រមាថស្ដាច់គាត់ខឹងម្ដាយគាត់ព្រោះគាត់ជេរស្ដាច់ខឹងស្ដាច់មិនព្រម ណាកាលនោះសម័យនោះ មហាក្សត្រស្ដេចសីនុនោះគាត់ប្រឆាំងក្នុងការសញ្ញេតាក់ទងរឿងរបស់មង្គលព្រំដែនដែលហ៊ុនសែនបង្ខំឲ្យគាត់ធ្វើសិទ្ធិសញ្ញាបំពេញបន្ថែមហ្នឹងដល់ឲ្យស្ដេចសីនុអត់ព្រមដល់ស្ដេចសីនុអត់ព្រមសីនុទៅអត់ព្រមឡើងទៅចិនអត់នៅស្រុកខ្មែរអត់ឲ្យនៅបង្ខំចាប់បង្ខំទេមិនមិនដូចសេហាមនីទេឲ្យតែថាមិនពេញចិត្តប្រយឈឺឲ្យរត់ទៅចិនណា គេថាទៅពេលហើយជេដល់ខំជេជេទៅម្ដាយនោះខាត់ថាខ្លួនឯងកុំជេស្ដាច់ស្ដាច់អ្នកមានប៉ុនខ្លួនឯងចុះនរកណានរកនោះមិនមែនវាមិនមែននរកតលងាត់តែបញ្ចុះតែកូនគឺនរកភ្នែកស្រស់ដល់ហិតខំម្ដាយច្រើនម្ដាយដាច់ផ្ងាគាត់ធ្លាក់ខ្លួនឈឺឈឺរហូតដល់ស្លាប់នឹងដែលខ្ញុំបាន ដឹងពីអ្នកដែលខ្ញុំស្គាល់គេនិយាយប្រាប់និយាយប៉ុកគាត់ធ្លាក់ខ្លួនឈឺឈឺចិត្តផង ឈឺនឹងត្រូវកូនច្រើនផងគាត់ធ្លាក់ខ្លួនឈឺរហូតរហូតដល់គាត់អស់ជីវិតបើចឹងអ្នកដែលស្លេចកំណើតអត់ស្គាល់ឪពុកម្ដាយគឺហ៊ុនសែនមិនមែនអ្នកណាទេទោះបីហ៊ុនសែនឯងខំធ្វើបន់ប្រមាណជាតិក៏ដោយហ៊ុនសែនឯងណាលៀងលៀងអញទោះកំហុសហ៊ុនសែនអត់អស់ទេខ្ញុំចង់ប្រាប់អញ្ចឹងបាបកម្មធ្ងន់ណាស់ធ្វើណាសំបីតាឪពុកខ្លួនឯងក៏ហ៊ុនសែនជេរប្រមាថដែរ ហ៊ុនសែនអីគាត់ថាគេមិនដឹងប្រវត្តិហ៊ុនសែនអីហ៎ជំរាបសួរអ្នកនៅក្រៅក្រៅចាគ្នាចាចាជំរាបសួរបងប្អូនមកក្រៅជំរាបសួរចាតទៀតសូហ្វីអ่าហ្នឹងហើយលោកហ៊ុនសែនចង់ឌៀមដាមឲ្យថាលោកសំស៊ីភ្លេចភ្លេចអតីតៈឯងអតីតៈរបស់ខ្លួនមិញណាណាភ្លេចកំណើតភ្លេចកំណើតតាមពិតទៅលោកសំស៊ីគឺគាត់ស្គាល់ពីខ្លួនគាត់ពិតប្រាកដគាត់ជាកូនខ្មែរសូម្បីតែគាត់រស់នៅក្រៅប្រទេសក៏ដោយ ប៉ុន្តែគាត់បំពេញកតបកិច្ចជាកូនខ្មែរបានល្អត្រឹមត្រូវល្អជាទីបំផុតមិនមែនដោយហ៊ុនសែនឯងទេរស់នៅក្នុងប្រទេសខ្មែរមានបានភាសាខ្មែរយកឈ្មោះខ្មែរទៅខ្ចីលុយគេមកពុករលួយមានរាប់លានប៉ុន្តែ ធ្វើឆ្កែបំរើយួនចិនអត់ដែលបំពេញកតបកិច្ចជាកូនខ្មែរទេអត់ដែលធ្វើជាវីរៈរបស់ខ្មែរវីរៈជនរបស់វីរៈជនរបស់ខ្មែរគឺធ្វើវីរៈអីវីរៈជនរបស់យួនធ្វើឆ្កែបំរើយួន បានយ៉ាងល្អហ៊ុនសែនឯងធ្វើឆ្កែបំរើយន្តយ៉ាងល្អជាទីបំផុតតែលោកសំរងស៊ីគឺគាត់បំពេញកាតព្វកិច្ចជាកូនខ្មែរបានល្អជាទីបំផុតខុសគ្នាកន្លែងហ្នឹងណាចឹងបានបោះឆ្នោតចាញ់គេណាមានមានមិញឃើញបងប្រុសម្នាក់គាត់សួរថាហេតុអីបានជាយួនវាសម្រាប់ខ្មែរហើយវាតែង ថតរូបភាពទុកជាឯកសារតែយួន តែយួនវាមិនដែរសម្លាប់ខ្មែរហើយអមអមអមអឺថាវាជាអ្នកសម្លាប់ណាវាយកផោះតាំងនោះថាខ្មែរវាអ្នកសម្លាប់ខ្មែរទុកផោះតាំងហ្នឹងដើម្បីតែជំរុញឲ្យខ្មែរផោះតាំងហ្នឹងថាខ្មែរជាអ្នកសម្លាប់ខ្មែរខ្មែរចង់កំហឹងនៅខ្លួនឯងហើយមួយទៀតយើងនិយាយដោយយើងនិយាយយើងនិយាយមួយបែបទៀតយើងថាយួនវាសម្លាប់ដើម្បីវាបង្ហាញថាចេះឯងវានៅ ចង់អាឃាតចង់គំនុំជាមួយនឹងខ្មែរបងប្អូនមានន័យចាំសម័យដែលលន់ណុលដេញ លុយមកដេញយួនទៅស្រុកវិញឯងយួនវានៅចង់អាឃាតជាមួយខ្មែរកន្លែងហ្នឹងវាបង្ហាញអាការឈឺចាប់របស់វាសម្រាប់យួនខ្មែរសម្រាប់យួនមួយយួននឹងសម្រាប់ខ្មែរ10វាបញ្ជាក់ប្រាប់យើងអញ្ចឹងបើសិនជាយួនណាវាចេញមុខមកសម្រាប់ខ្មែរវាទុកខុសតាហ្នឹងគេដឹងថាវាជាអ្នកសម្រាប់ហើយណាប៉ុន្តែដោយកាប់ពីចំនួនពលពតចឹងចិនយួនមានអ្នកសម្រាប់ខ្មែរនៅពីក្រោយ តែអញ្ចឹងហើយវាទុកខុសតានោះជំរុញឲ្យទៅពពន់អ្នកទទួលខុសត្រូវទាំងអស់ហ្នឹងឥឡូវរឿងហ្នឹងអញ្ចឹងទៀតតែគ្រាន់ថាវាសម្រាប់មុតដែនមិនដូចក្រៅពីជំនាន់ពលពតណាវាវាវាចោតប្រកាន់ដឹកទាំងខ្សែទាំងខ្សែយកទៅសម្រាប់បាញ់សម្រាប់ក្នុងរណ្ដៅខ្មោចទេណាឈរតម្រង់ជួរគ្នាគេបាញ់ចូលទៅអត់ទេម្ដងនេះគេស្លាប់ដោយ នៅកាលពីជំនាន់ពុទ្ធគេបិទគេហៅគេបិទបិទបិទទ្វារវាយឆ្កែបិទទ្វារសម្រាប់ខ្មែរអត់ឲ្យមានអ្នកខ្សែជំនាន់ពុទ្ធពុទ្ធណាជំនាន់ខ្មែរឥឡូវហ្នឹងឥឡូវនេះនេះជាក់ស្ដែងហ្នឹងចង់ឧទាហរណ៍សិនកាលពីជំនាន់ពលពតវាសាហើយវាវាវាសម្រាប់ទាំងខ្សែទាំងខ្សែ ដោយអត់មានអ្នកខ្សែអត់មានអ្វីទាំងអស់ឲ្យពិភពលោកដឹងឮគេបិទទ្វារសម្រាប់បិទបិទទ្វារផ្ទះបាញ់សម្រាប់អត់មានទាំងកណាគេទេហ្នឹងហើយតទៅពីជំនាន់នេះហេតុអីវាសម្រាប់ដែរប៉ុន្តែ បើសារដោយសារយើងមានកសែតដោយសារយើងមានបណ្ដាញ Facebook ពិភពលោកតំណែងតំណងគ្នាអញ្ចឹងហើយវាប្រើល្បិចសម្រាប់ដោយវិធីផ្សេង វាអត់ដឹកតាំងខ្សែតាំងខ្សែយកទៅសម្រាប់ទេឧទាហរណ៍ឥឡូវចង់សម្រាប់ពលរដ្ឋខ្មែរចោតប្រកាន់ទៅណាថាពលរដ្ឋខ្មែរខុសអ្វីមួយចាប់ដាក់គុកទៅទៅសម្រាប់ទៅស្លាប់គ្នាក្នុងគុកអាអ្នកគុកវាយសម្រាប់ចឹងទៅឬអ្វីទៅអាហ្នឹងចឹងឥឡូវគេកំពុងសម្រាប់ខ្មែរដែរប៉ុន្តែ គេសម្រាប់ដោយរូបភាពមហូបអាហារ អានឹងជាសម្រាប់ខ្មែរផ្សេងទៀតហ្នឹងហើយឥឡូវគេប្រើវិធីសម្រាប់ខ្មែរច្រើនរូបភាពគេសម្រាប់ខ្មែរហូបអាហារតាមរយៈគ្រឿងញៀនសម្រាប់ណាឥឡូវខ្មែររងថ្ងៃខ្មែរចុះទៅរੂទាំងផ្នែកស្រស់ណាបងប្អូនគ្រឿងញៀនណាអ្នកអ្នកដែលញៀនគ្រឿងញៀនហើយជីវិតចុះនៅរੂទាំងផ្នែកស្រស់ហ្មងសម្ដេចលំហ្នឹងមិញហ៊ុនសែនមិនភ្លេចកំណើតមែនព្រោះកំណើតហ៊ុនសែនដឹកនាំរាល់ថ្ងៃដោយសារជួយបន្ទុកបន្ទុក អញ្ចឹងហើយយួនបន្ទុកអញ្ចឹងអញ្ចឹងហើយជាហ៊ុនសែនស្ម័គ្រចិត្តធ្វើអាយ៉ងយួនមួយជីវិតនោះយ៉ាត្រឹមត្រូវអសទូទីបាទអឺហ៊ុនសែនមិនភ្លេចកំណត់មែនព្រោះកំណត់ហ៊ុនសែនដឹកនាំរាល់ថ្ងៃដែលសារយួនបន្តុកលើកបន្តុកអញ្ចឹងហើយអញ្ចឹងហើយហ៊ុនសែនស្ម័គ្រចិត្តធ្វើអាយ៉ងយួនមួយជីវិតនោះមួយមួយជីវិត ត្រឹមត្រូវហ៊ុនសែនស្មោះស្ម័គ្រដឹងគុណយួន ធ្វើជាអាយ៉ងដែលល្អអត់ពីរយ៉ាងស្មោះស្ម័គ្រចង់ប្រទេសជាតិអាលុតរលាយសម្បត្តិធម្មជាតិអន្តរាយយ៉ាងម៉េចហ៊ុនសែនអត់ខ្វល់ហ៊ុនសែនណាភ្លេចកំណត់ថាខ្លួនឯងជាខ្មែរអរងៃតាំងជំទាវថាខ្មែរខ្មែរណាតែការដឹកនាំរបស់ហ៊ុនសែនមិនមែនជាខ្មែរណាហ៊ុនសែនភ្លេចកំណត់កន្លែងហ្នឹងយ៉ាចំណុចកន្លែងណាមួយថាហ៊ុនសែនជាខ្មែរអត់មានបង្ហាញលក្ខណៈមិនសាក់មិនអត់អត់មានចំណុចណាមួយបង្ហាញថាហ៊ុនសែនជាមេដឹកនាំខ្មែរសោះញ៉ាព្រោះធ្វើអ្វីៗដើម្បីយួន យួនចង់បានអីឲ្យនឹងយួនឲ្យឲ្យបំពេញធ្វើឲ្យយួនឲ្យរៀបចំធ្វើម៉េចឲ្យពលរដ្ឋយួនរស់នៅបានសមរម្យធ្វើអតញ្ញាណបានឲ្យហ៊ុនសែនធ្វើអីទាំងអស់តែពលរដ្ឋខ្មែរណាមានពលរដ្ឋខ្មែរខ្លះអត់តមានអតញ្ញាណបានទេណាមានពលរដ្ឋខ្មែរខ្លះអត់មានអតញ្ញាណបានទេព្រោះនៅវេទនីតាំងពីមានផ្ទះមានដីធ្វើស្រែរហូតអស់ផ្ទះនៅអស់ដីធ្វើស្រែទៅធ្វើជាកញ្ចះគេនៅស្រុកគេ មានពលរដ្ឋខ្មែររហូតនៅ ក្នុងស្រុកខ្លួនអាចកើត នាំគ្នា ទៅនៅស្រុកគេឥឡូវមានបងប្អូន ខ្មែរប្រហែលប្រហែលលានអ្នកឥឡូវនៅនៅនៅថៃមានតិចទេណានៅកូរ៉េនៅអារ៉ាប់នៅចិនគេជះគេគ្រប់ចន្លោះខ្មែរនៅ ក្នុងស្រុកអត់កើតទេបំណុលគេធ្វើឲ្យយើងនៅ មិនសុខគេធ្វើឲ្យយើងនៅមិនកើតត្រូវតែនិរទេសខ្លួនទៅធ្វើជាខ្ញុំគេ ខ្មែរមិនមែនទៅធ្វើតកែណាមិនមែនដូចចិនមកស្រុកខ្មែរតកែណាមិនមែនដូចយួនមកនៅស្រុកខ្មែរតកែណាកញ្ចាស់គេស្រាប់ឲ្យច្បាស់ណា អ្នកខ្លះបាត់បង់ជីវិតនៅស្រុកគេ មានស្រីខ្មែរមួយចំនួនដែលគេហៅថាមេផ្ទះមេផ្ទះហ្នឹងមែនទេជាអ្នកបំរើនៅក្នុងផ្ទះគេរហូតត្រូវមិនបំរើតែបាយមហូបធម្មតាត្រូវបំរើ តាំងអាហារគេលើក្រែទៀតមកផ្ទះឲ្យតែមានប្រុសប្រហែលក្បាលបង្រើទាំងអស់ រហូតអ្នកខ្លះត្រឡប់មកវិញខ្លាចទៅជាមនុស្សឈួតហ្នឹងទៅចិនអាហ្នឹងដោយសារអីដោយសារយើងមានមេដឹកនាំចោលមួយទៀតថោកទារបៀបហ្នឹងបើចង់ហ៊ុនសែនឯងកុំកុំគិតថាអ្វីដែលហ៊ុនសែនឯងធ្វើហ្នឹងគេមិនដឹងណាតទៀតចាសំទោសកាត់កូនម៉ែមិញអីតាំងតនេះស្អប់សំឡេងទៅតទៀតនិយាយឡើងសោះគេភ្លេចកំណើតខ្លួនឯងហ្នឹងឯងភ្លេចកំណើតខ្លួនឯងនៅប្រទេសខ្មែរ ធ្វើចែកម្រាលយួនតែខ្លួនឯងស្លាប់បើសំរងស៊ីភ្លេចកំណើតបើលោកប្រធានស្ដីទីសំរងស៊ីលោកភ្លេចកំណើតលោកមិនមែនលះបង់ស្ទើរតែកលាស់ជីវិតលោកនេះមកជីវិតលោកលោកលះបង់ដើម្បីអីដើម្បីមាតុភូមិដល់កំសត់របស់លោកបើលោកភ្លេចកំណើតណាលោកអាចរស់នៅដោយថាដោយគឺថាសេចក្តីសុខសុខមែនតើហ្មងលោកអត់មានខ្វះអីទាំងមាននៅលុយមានចាយចង់ដើរប្រទេសណាក៏បានដែរ រូបបែបទំនើបទៀតរឿងអីទៅវេទនាតស៊ូត្រូវឲ្យរងនឹងការជេរប្រមាថប្រភេទជនថោកទាបហ៊ុនសែនអីមកជេរប្រមាថគាត់ប្រើភាសាជេរទៅដល់ឪពុកគាត់ដែលថាបានស្លាប់រួចទៅហើយទៅទៀតមែនត្រឹមហ្នឹងណាអាកូនចៅបាក់ពួកគេបកកើតគាត់ហ្នឹងមកជេរមកដៀលខ្មេះដៀលគេសិនគេក្បត់គេក្បត់ជាតិតាំងពីកូនរហូតដល់ឪតាមពិតណាឪពុកសំស៊ីមិនក្បត់ជាតិទេហ្នឹងហើយ ស្រីអានោះតែសម្រាប់គាត់អញ្ចឹងឯងបានគាត់នេះគាត់អត់ភ្លេចកំណើតទេពួកគាត់ទាំងស្រាប់តែសារនយោបាយអញ្ចឹងគាត់មកបន្តតំណែងនយោបាយបន្តទៅទៀតគាត់អត់មានភ្លេចកំណើតទេដើម្បីអ្វីអាហ្នឹងអាហ្នឹងដើម្បីខ្មែរគាត់នៅតែជាខ្មែរទោះជាគាត់កូនចៅនៅក្រៅប្រទេសក៏ដោយធ្វើការនៅក្រៅប្រទេសក៏ដោយប៉ុន្តែកំណត់ជាតិគាត់នៅ តែខ្មែរដដែលគាត់ខំបំរើ ខ្មែរគាត់បំពេញកតបកិច្ចជាកូនខ្មែរតែហ៊ុនសែនឯងទេដែលខ្និចកំណត់ជាខ្មែរបំផ្លាញខ្មែរ ព្រឹកកំណត់ជាខ្មែរហើយធ្វើបាបខ្មែរទៀតសម្លាប់ខ្មែរទៀតបំផ្លាញសេចក្តីសុខរបស់ខ្មែរបំផ្លាញទ្រព្យសម្បត្តិរបស់ខ្មែរទៀតគេហៅចូលចិត្តណានេះមិនចាំណាក៏មកដែងឡើងវិញលើវេទិកាគ្មានអាណាគេតមាត់តអីអាភ្លើទៅមើលអាចេះផ្ទះដៃអត់អាភ្លើទៅមើលអាឈួតនឹងផ្ទះដៃតតគ្នាណានេះអាអ្នកនឹងអង្គុយនឹងក្រោមនឹងគេសឹកមកដល់ស្បែកជន់ថ្មីកំយឿនអ្នកខ្លះអ្នកអង្គុយនឹងស្រាប់ហ៊ុនសែនតែគេពេញចិត្តណា គេសឹងតែដោះស្បែកជើងគប់ក្បាលពីនឹងទៅណែតែគ្នាចេះទ្រាំស្ដាប់ទៅណែជូកាណែជូកាអត់ចង់ហ៊ានសើចទេប៉ុន្តែសើចសើចអាសើចអាសោះក៏ក្រោះសើចអាសើចឥឡូវបងប្អូនសម្គាល់មើលណាហ៊ុនសែនឲ្យទៅពេលហ៊ុនសែននិយាយអីហ៊ុនសែនងាកក្រោយមានអាណាខ្លះផ្ទះដែរក៏ណាខ្លះអត់ផ្ទះដែរនិយាយនិយាយងាកឯងអត់ខ្សែពេកតែដៃឯងអត់ខ្សែឯងឯងធ្លាក់ពីដំណើរធ្លាក់បន្ទះដៃឯងអត់ផ្ទះដៃឯងអត់ហ្នឹងឯងដល់ខ្លះតែតែអស់សោះក្រោយផ្ទះដៃ ស្អើអត់មានចេញពីក្នុងមកនឹងសំសើតែនាត់ណាហ្នឹងហើយចាំណាមើលនេះអូខេលើស្ដាប់សំឡេងតទៀតព្រោះវារឿងវែងដែរអានោះមួយបាត់ហ្មងហើយគេថាខ្ញុំខ្លាចគេសុំ5កុំថារាំងស៊ីមួយ100រាំងស៊ីហើយហៅទាំងខ្មោចសំបរីដែលជាឪលោកអីក្បត់ជាតិមកទៀតក៏ហ៊ុនសែនមិនខ្លាចដែរសំបរីក្បត់ជាតិបាទឥឡូវខ្ញុំអត់ឆ្ងល់ទេសំស្បទីម៉េចពេកខ្ញុំអត់ឆ្ងល់ទេ ថាសំសេរីនឹងក្បត់ជារឿងអីកាលនឹងជំនាន់នឹងប្រៃឈើមិនតាន់អស់ទេយួនអត់តាន់ចូលស្រុកទេណាឥឡូវនេះហ៊ុនសែននឹងកាន់អំណាចប្រហែលឆ្នាំហើយប្រៃឈើក៏អស់យួនក៏ចូលពេញស្រុកអ្វីនៅប្រទេសខ្មែរធ្លាក់ក្នុងកណ្ដាប់ដៃឯកជនអស់ហើយឯកណាទីទីស្អីគេហៅគេអឹមអឹមដីកន្លែងណាជារបស់រដ្ឋក៏ខ្លាចជារបស់ឯកជនអស់ហើយ សិតតែក្រុមហ៊ុនឯកជនបងបួលលោក start អីដូចជាដើម start អូឡ িম্প ិកជាដើមធ្វើកងត្រាអីកងត្រាឲ្យចិនអស់ហើយណាហើយអាដីតលីតលីគៀន start នឹង start សំខាន់គេនិយាយរឿង start បងប្អូនមានឃើញថ្ងៃមុនគេសម្ពោធ start អី start មរតកដៃជោខ្ញុំបានបោកស្រាំតិចដែរបងប្អូនមានឃើញអាពេលគេប្រົບគេសម្ពោធដែរគេចាក់ភ្លេងធម្មតាគេ start នោះវាកើតនៅស្រុកខ្មែរ អញ្ចឹងមរតកដៃជោគេទៅបង្កើតហ្នឹងណាបងប្អូនសុំទោសណាសូហ្វីកាត់បន្តិចទេដល់ទៅពេលចឹងទៅធម្មតាបើនៅប្រទេសណាគឺត្រូវចាក់ភ្លេងប្រទេសនឹងគ្រប់មុនប៉ុន្តែយើងកត់សម្គាល់ឃើញនៅពេលនោះដោយសារតែកម្ចីរបស់ចិនដោយសារតែហ៊ុនសែនគ្រប់ចិន ពេកយើងឃើញហ៊ុនសែននៅពេលសម្ពោធហ្នឹងចាក់ចាក់ភ្លេងចិនភ្លេងជាតិចិនហើយបានចាក់ភ្លេងជាតិខ្មែរក្រោយឃើញទេគ្រប់ភ្លេងជាតិចិនមុន មិនចឹងសប្តាហ៍នេះគឺចិននិយមចិនយួននិយមស្រុកខ្មែរអាណានិគមចិនយួននិយមណាចាក់ភ្លេងចិនហើយបានចាក់ភ្លេងជាតិខ្មែរតាមក្រោយចាក់សំទុះកាត់ប៉ុណ្ណឹងឃើញទេបងប្អូនចាក់សំទុះតទៀតចាស់ដល់ហើយមិញចាក់ភ្លេងអូចង់និយាយ start Olympic ហ្នឹងឯង start Olympic ធ្វើកងត្រាឲ្យចិនហើយណាអាលបង start Olympic ហ្នឹងដីតលីបបាន់ណាបបាន់ណៃខ្ញុំស្ទះនៅចិត្ត Olympic start Olympic តែមិនអូឡ িম্প ិកនៅជារៀងខាងវត្តប្រពុតខាងនេះនិយាយពីស្តាត់អូឡ িম্প ិកអាគៀនគេនឹងដីតលាឥឡូវខ្ញុំទៅរកផ្ទះខ្ញុំនៅខ្ញុំទៅរកឃើញវិញគេអភិវឌ្ឍពេកទៅសឹកតែផ្ទះយួនសឹកតែផ្ទះយួនចាហើយអាដីស្តាត់អូឡ িম্প ិកតែតលាហ្នឹងឬគេនិយាយថា គេសង់អូតែលសិតតែក្រុមហ៊ុនរបស់កូនហ៊ុនសែនបើសិនជាណាអាដីគៀនគៀនស្តាត់ហ្នឹងណា មិនមែនជាមិនមែនជាបពួកហ៊ុនសែនយកគ្មានណាអាចធ្វើអ្វីបានទេគឺសិតតែពួកហ្នឹងឯងវាយកលក់ឲ្យក្រុមហ៊ុនឯងយកឬក៏នឹងសងអតែលខ្លួនឯងណាអតិស្នាការឬក៏ប្រូធ្វើការរបស់ខ្មែរតាំងពីមុនពីមុនមកមានផ្ទះវិឡាមានតែខ្ញុំនៅខ្ញុំពេញខ្ញុំស្គាល់ខ្ញុំដឹងបងហ្នឹងឯងវិឡាណាដែលល្អល្អធំធំដែលជាប្រូរបស់យើងខ្មែរយើងពីមុនមកបដើមត្បល់ក្បាលគ្នាលក់អស់ហើយទៅបង្កើតប្រូសុខចិត្តទៅយកប្រូលើកទៅទៅជីក្រុងបន្តិចទៅអាហ្នឹងវាថោក ហើយដែលពួកគាត់លោថាបងអើយឥឡូវពិបាកធ្វើការណាប្រូឥឡូវគេបិទហើយគេលោកកន្លែងទីស្នាក់ការប្រូនោះលក់ហើយគេទៅទូចបង្កើតនៅជីជីក្រុងហើយពួកគាត់ត្រូវទៅទិញសាំងទិញមត់នៃដើម្បីជីទៅធ្វើការគឺវាឆ្ងាយទៅការថវិកាទៅការពេលវេលាឆ្ងាយព្រោះថាប្រូនៅក្នុងនៅទីក្រុងទៅគាត់ងាយស្រួលការទៅធ្វើការពួកមន្ត្រីរាជការហើយដល់ពេលគេត្បល់ក្បាលគ្នាលក់ហើយជារបស់រដ្ឋត្បល់ក្បាលគ្នាលក់សឹងតែគ្រប់កន្លែងទាំងអស់គឺចូលក្នុងដៃឯកជនអស់ហើយហើយអ្នកណាគេ មិនហ៊ុនសែនឯងទេមិនក្បាលអាថោកទាបឯងទេក្បត់ជាតិហ្នឹងឯងហើយថាលោកសាមស៊ីអឺលោកសាមស៊ីក្បត់ជាតិណាសំបីតែឥឡូវហ្នឹងនេះអាអាអាតំបន់ត្រីតំបន់ត្រីកោនមាសនេះកោនមាសអា4 4ខែនេះទឹមថ្មីថ្មីចុះខំត្រាអូគេនេះត្រែងនេះចូលនោះខំជំទាវឡាច់ឡាច់ដែរថាលោកសាមស៊ីក្បត់ជាតិកាត់អីគេចុះបើសាមស៊ីកាត់អូគេហើយចាំពួកអាថោកទៀតអញប្រជែងចុងក្រោយដល់គេទៅអីទៀតចាឯងអ្នកឯងដឹកនាំប្រទេសណាអ្នកឯងជាអ្នកដឹកនាំប្រទេស តើលោកប្រធានស្ដីទីសំឡងស៊ីលោកលោកមានសិទ្ធទេតែសញ្ញាបុគ្គលទៅបុគ្គលឲ្យនោះចាទេបើថាអាខួអនអនណាបើវាគិតថាលោកសំស៊ីក្បត់ជាតិបានកាត់4ខែនឹងឲ្យគេចុះបើកាត់ឲ្យគេទៅហើយចាំបាច់អាថោកទៀតហ៊ុនសែនវាសញ្ញាកាត់ឲ្យគេថ្មីថ្មីទៀតទៅអីមិនមិនមិនមិនជន់មិនមិនជន់គ្នាឯងអាចយល់វាមិនភ្លើណាណាបើយល់មិនដែរបានដែរបានដែរយល់ហើយចាំបាច់ឲ្យហ៊ុនសែនសញ្ញាឲ្យត្រីទៀតអា មរដ្ឋរាគរីមណ្ឌលគរីកាចេះកាចេះត្រឹមស្ទឹងត្រៃនេះឥឡូវស្អែតាស្អែនេះតអាគេដែលសញ្ញាឲ្យយូរហ្នឹងអាប្រកាសយកអាយ៉ងណាហើយបើសំស៊ីក្បត់ជាតិមែនណាបើសំស៊ីក្បត់ជាតិមែនសញ្ញាឲ្យយូរហ្នឹងអញ្ចឹងត្រូវយកត្រឡប់មកវិញពួកហ៊ុនសែនជាអ្នកគ្រប់គ្រងហ៊ុនសែនមានសិទ្ធិយកត្រឡប់មកវិញពួកលោកសំស៊ីមិនតាន់មិនតាន់មានអំណាចមិនតាន់មានសិទ្ធិទៅកាត់ដីឲ្យយូរនេះអត់តាន់មានទេណានាក្បត់ជាតិពលរដ្ឋខ្មែរយើងទាំងអស់តែប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុក មិនមិនមិនហាមាត់គឺចាំតែវីរៈស្នេហាជាតិពិតប្រកបចូល ទៅរួមសង្គ្រោះពួកយើង ក្របឈរឡើងតតាំងយកប្រជាធិបតេយ្យពិតប្រកបត្រឡប់មកវិញខ្ញុំសូមឲ្យពលរដ្ឋខ្មែរយើងងើបឡើងបងប្អូនគ្នាយើងកុំចាំអ្នកនេះអ្នកនោះព្រោះប្រទេសខ្មែរគឺជារបស់យើងបងប្អូនគ្នាមិនមែនជារបស់ណាមួយទេបងប្អូនឃើញទេដោយសារតែបងប្អូនខ្មែរចាំអ្នកនេះអ្នកនោះហ៊ុនសែនរងហើយគេចាត់ទុកប្រទេសខ្មែរគឺជាក្រុមហ៊ុនត្រកូលហ៊ុន តែមិនមែនទេប្រទេស ខ្មែរគឺជារបស់កូនខ្មែរទាំងអស់គ្នាឲ្យតែជាខ្មែរគឺមានសិទ្ធិក្នុងការដឹងឮរួមចំណែកជួយមួយទៀតឡើងវិញនៅលទ្ធិប្រជាធិបតេយ្យប្រទេសជាតិយើងជួយសង្គ្រោះជាតិយើងហ្នឹងហើយមិនមែនជាកម្មសិទ្ធិរបស់អ្នកណាម្នាក់មួយទេមួយទៀតបងប្អូនប្រទេសខ្មែរមិនមែនជា ប្រទេស របស់ អ្នកនយោបាយទេកុំចាំថាអ្នកនៅក្រៅប្រទេសអ្នកនយោបាយក្រៅប្រទេសកុំចាំសំឡងស៊ីកុំចាំគណៈបកសង្គ្រោះជាតិពីព្រោះប្រទេសហ្នឹងមិនមែនជាប្រទេសគណៈបកសង្គ្រោះជាតិប្រទេសយើងទាំងអស់គ្នា យើងមានកាតព្វកិច្ចទាំងអស់គ្នាយើងជាយើងជាប្រទេសយើងទាំងអស់គ្នាយើងជាម្ចាស់ប្រទេសទាំងអស់គ្នាអញ្ចឹងកុំចាំអ្នកនយោបាយណាដូចនៅប្រទេសគេអញ្ចឹងគេគ្រប់គ្រងអ្នកនយោបាយដូចគ្នាពេលមានរឿងអ្វីក៏ដោយគេអត់ចាំអ្នកនយោបាយព្រោះអ្នកនយោបាយគ្រាន់តែជាក្បាលម៉ាស៊ីនគ្រប់គ្រងគេប៉ុន្តែគ្រប់គ្រងដើម្បីរៀបចំធ្វើការដាក់ច្បាប់ដើម្បីការពារប្រទេសជាតិគេ ប៉ុន្តែប្រទេសជាតិគេគឺប្រទេសទាំងអស់គ្នាមានរឿងអ្វីគឺគេស្រោះគ្នាអញ្ចឹងអញ្ចឹងសូមឲ្យខ្មែរមានគំនិតដូចគ្នាអញ្ចឹងរួមគ្នាស្ដារនៅលទ្ធិប្រជាធិបតេយ្យអត់មានរងចាំអ្នកណាទេយើងស្រោះទាំងអស់គ្នារួមកម្លាំងគ្នាចាស្ដាប់តទៀតប្រទេសយើងហានិភ័យមែនតើបងប្អូនប្រទេសយើងហានិភ័យតមែនតើរងចាំនេះមិនសោះតែមកចំហ៊ានទៀតយើងធ្លាក់ដល់ជ្រោះយ៉ាងជ្រៅទីបំផុតអត់អាចធ្វើមកបានមកចំហ៊ានទៀតទេហើយតែធ្លាក់ក្នុងជ្រោះមរណៈនឹងហើយចង់ឪទេបដាណាក៏ដោយ ចង់អារ៉ាអាមេរិកក៏ដោយពួកយុរ៉ុបក៏ដោយខ្មែរយើងដូចគ្នាដែរងើបអត់រួចទេ ពីព្រោះគេលេបទឹកដីយើងស្របច្បាប់គេលេបស្របច្បាប់កុំចាំកុំចាំយើងបានក្រៅពីយើងទេនេះតោះស្ដាប់តទៀតនេះស្លឹកឈើវាមិនជុះឆ្ងាយពីគុលទេបើសិនទុកឲ្យអ្នកដទៃទទួលជោគជ័យនេះច្បាស់ជាអាចជន់ក្បត់ជាតិសំសារីសើមកខៃស៊ីវ៉ា វានឹងคล้ายជារតបរោះជាវីរៈបរោះជាតិហើយសម្ដេចព្រះរមសេនុដែលជាព្រះបិតាជាតិរបស់យើងទាំងអស់គ្នានឹងคล้ายទៅជាជនគាត់ជាតិសាជាថ្មីបរោះគូហេតុពេកនេះហើយគឺជា សម្ដេចជេរប្រមាថណាសម្ដីជេរប្រមាថដើម្បីលៀបពណ៌ហើយសម្ដីនោះស័កសមជាសម្ដីមេដឹកនាំហ៎ខ្ញុំសួរត្រឡប់ទៅវិញ អត់ទេបងស្ដាប់ច្បាស់បងថយស្ដាប់តិចទៀតស្ដាប់ថយគុណជាវីរៈបរោះជាតិហើយសម្ដេចព្រះនរោត្តមស្លឹកឈើវាមិនចូលស្នាយពីគុលបើសិនទុកឲ្យអ្នកដទៃទទួលជោគជ័យនេះច្បាស់ជាអាជន់ក្បត់ជាតិសំសារីសើមកខាញ់ស៊ីវ៉ាវានឹងคล้ายជារដ្ឋបរោះជាវីរៈបរោះជាតិហើយ សម្ដេចព្រះរមសេនុដែលជាព្រះបិតាជាតិរបស់យើងទាំងអស់គ្នានឹងคล้ายទៅជាជនគាត់ទៀតសាជាថ្មីប្រមហួហេតុពេកអត់ចង់យល់និយាយបែបបងបងអានេះគឺជាបំភ្លៃប្រវត្តិសាស្ត្រគេព្យាយាមបំភ្លៃប្រវត្តិសាស្ត្រគេព្យាយាមណាលៀបពណ៌ទៅឲ្យ អ្នកដែលថាធ្វើលះបង់ដើម្បី ជាតិពីសម័យមុនមុនហ៊ុនសែនគេថាព្យាយាមបំភ្លៃ បំបត្តិចោលនៅអ្វីដែលជាវីរៈបរោះសម័យមុនហើយលើកតម្កើងខ្លួនឯងគេថាមិនគេថាបើសិនឈ្មោះតារារ៉ាប្រងវ៉ាននេះឈ្នះដឹកនាំប្រទេសគឺស្ដេចនឹងខ្លាយទៅជា ជនក្បត់ជាតិហ្នឹងហើយអញ្ចឹងបាននេះថាពួកគាត់ទាំងអស់ហ្នឹងបើសិនមានអំណាចអញ្ចឹងទេគេយកស្ដេចធ្វើជាជនរងគ្រោះជាអ្នកក្បត់ជាតិប៉ុន្តែឥឡូវយើងត្រឡប់មកវិញមកហ៊ុនសែនហ៊ុនសែនកំពុងតែតាំងខ្លួនឯងជាអ្នកស្នេហាជាតិណា តាំងហ៊ុនជាអ្នកស្នេហាចាប់ប្រកាន់តែគេអ្នកស្នេហាជាតិប្រកាសថាគេក្បត់ជាតិរាល់ថ្ងៃនេះហ៊ុនសែនណាគម្រាមព្រះមហាក្សត្រដែលកាន់អំណាចសត្វតែគម្រាមព្រះមហាក្សត្រគ្រប់គ្រងព្រះមហាក្សត្របានហើយតាំងខ្លួនឯងជាអ្នកស្នេហាជាតិអាសម្ដីហ៊ុនសែនទៅថាគេ កំពុងតែធ្វើខ្លួនឯងហ្នឹងកំពុងតែធ្វើខ្លួនឯងហ្នឹងពេលណាគេចង់បានចំណេញពីព្រះមហាក្សត្រគេទៅភ្ជុងព្រះមហាក្សត្រទៅឲ្យព្រះមហាក្សត្រសញ្ញេធ្វើអ្វីៗតាមគេចង់បានណាហ្នឹងហើយអូខេ កាត់សូហ្វីបន្តិចខមមិនមកគាត់ថាគេកុំភ្លើពេកចំនួនពលពតអ្នកដែលសម្លាប់មនុស្សគឺអ្នកនោះស្លៀកស្លៀកពាក់ខោអាវខ្មៅបង់កក្រមាពាក់មួកកន្តាប់ពាក់ស្បែកជើងកង់ឡានដៃកាន់កំភ្លើងដំបងឬកំភ្លើងបាញ់ឬវាយសម្លាប់ខ្មែរហេតុអីបានជាពួកអបឆាំងខ្វាក់ភ្នែកថាយួន ជាអ្នកសម្លាប់ខ្មែរទៅវិញនេះហើយដែលគេហៅថាខ្មៅទៅ ជាសហើយសទៅជាខ្មៅ អឺនៅតែនៅមិននៅតាមពិតគឺនេះ គឺគឺគាត់គឺជានៅតែអត់យល់គឺជាបើគាត់ជាខ្មែរគាត់អត់ប្រើភាសាហ្នឹងទេខ្ញុំមិនលៀបពណ៌ឯណាយួនគេយួនព្យាយាមលៀងខ្លួនយួនសម្រាប់ខ្មែរយួនដុតផ្ទះខ្មែរតែយួន បែរជាមកស្រែកថាជួយ ផង ជួយ ផងណា ជួយផងគេគេសម្រាប់ខ្មែរជួយជួយជួយរលានទឹកមកមក លុតភ្លើងផងតែយុទ្ធគឺជាអ្នកសម្លាប់ខ្មែរហើយពលពតពលពតតែសប្តាហ៍ថ្ងៃនេះហ៊ុនសែនគឺជាពលពតទី2ណាគ្រាន់តែបដូរបដូររូបរាងឯណាបដូររូបរាងឯប៉ុន្តែអារក់អាបងកកម៉ាគាត់ទៅដូរពណ៌អាវឯដូរពីអាវខ្មៅមកអាវពណ៌វិញណាអញ្ចឹងខ្ញុំសូមបកស្រាយអ្នកដែលសម្រាប់ផ្នែកគាត់រៃរាប់មិញណាដៃជើងក្រហមអឺស្បែកជើងកងឡាង បងកកអមមុខកតឹបកាន់កភ្លើងអាហ្នឹងពលពតត្រូវឯងតែអាអ្នកនៅពីក្រោយពលពតទេណាគេ គឺយួននឹងចិនយួនយួនហើយនឹងចិនបើសិនជាហ៊ុនសែនណា មិនមែនចូលដៃសម្រាប់ផ្នែកការពីជំនាន់ប៉ុលពតណាឧទាហរណ៍ថ្មីថ្មីជាក់ស្ដែងតែម្ដងហេតុអ្វីតឡាការផ្នែកក្រហមណាគេប្រុងទៅធ្វើនៅ ប្រទេសថៃតែចង់ឲ្យគេមក ធ្វើនៅស្រុកខ្មែរមិនស្រួលគ្រប់គ្រងថារឿងខ្មែរទុកឲ្យខ្មែរអ្នកដោះស្រាយទី1ថាចោះមកទៀមទៀតថាខ្មែរអ្នកដោះស្រាយចោះគេយកតឡាការផ្នែកក្រហមដាក់ស្រុកខ្មែរហើយ ចុះហេតុអ្វីគេហៅហេងសំរិនធ្វើជាសាកសីរស់បកែកជាមួយគេថាខ្លួនជាអីគេតំណាងរាជមានអភ័យឯកសិទ្ធអត់ចូលទៅទេ តែយើង ជាមេដឹកនាំរបស់ខ្មែរ CPP បើចង់រកយុត្តិធម៌ឲ្យខ្មែរកុំខ្វល់អភ័យឯកសិទ្ធកុំខ្វល់អ្វីហ៊ុនសែនដូចគ្នាអញ្ចឹងត្រូវតែចូលរួមក្នុង តឡាការខ្មែរក្រហមចូលខ្លួន ទៅ ដើម្បីតែរកយុត្តិធម៌ឲ្យ ជនជាតិខ្មែរដែលគេ សម្លាប់3ឆ្នាំ3 3ឆ្នាំ8ខែ3លានជាងអ្នកនេះហេតុអីមិនចូលរកយុត្តិធម៌ឲ្យគេអានឹងជាផុសតាងមួយនយោបាយយួនណាបោកអត់បានទេហ្នឹងបើយើងចង់រកយុត្តិធម៌អាកន្លែងហ្នឹងល្មមភ្ញាក់ខ្លួនហ៊ុនសែនមិនហ៊ានចូលទៅតឡាការខ្មែរក្រហមខ្លាចគេសួរដេញដោលទៅវិជនកែង អារឿងពិតទាំងអស់នឹងបញ្ចេញមកទេបើសិនជាខ្ញុំណាធ្វើនាយករដ្ឋមន្ត្រីដោយហ៊ុនសែនដូចស៊ីវីដឹងតែដឹងដឹងដឹងគេសម្រាប់ខ្មែរជាងអ្នកណាក៏ដោយយួនក៏ដោយចិនក៏ដោយខ្មែរក៏ដោយត្រូវតែចូលខ្លួនដើម្បី រកឃាតករពិតប្រកបជូនអ្នកដែលគេសម្លាប់ថាមិនខ្វល់ថាអ្នកណាដែលយើងតាំងខ្លួនជាខ្មែរពួកគេ សម្លាប់ខ្មែរក្នុងប្រទេសខ្មែរ ហើយយើងជាមេដឹកនាំរបស់ខ្មែរឯងអីមិនទៅរកផត់មិនទៅរកមិនមិនមិនចូលរួមមិនចូលរួមទៅរកទៅទៅរកវិភាគតកអីគេប៉ុន្តែឯងធ្វើអ្វីហើយខ្លាញ់ប្រឡំណាសុកចិត្តទៅយកអ្នកណាអ្នកណាមកឲ្យឡើងមកនិយាយអ្វីដែលគេចង់បានចោតប្រកាន់ទៅពលពតពលពតពលពតតែអាខ្លួនឯងសម្រាប់ខ្មែរដែរតែអត់ជាប់មកនិយាយពលពតខៀវសំផនគាត់បាននិយាយតែគាត់ទទួល ខុសត្រូវកាលពីចំនួនប្រពន្ធតិចជាងលោកហ៊ុនសែនគេបាននិយាយតាដោយសារតែគេគ្រប់គ្រងប្រទេសនឹងហើយអញ្ចឹងគេរៀបចំធ្វើយ៉ាងម៉េចក៏ដោយមិនអោយអាឃាតកហ៊ុនសែននឹងចេញមុខបានទេយួនបើសិនជាហ៊ុនសែនចេញមុខបានគឺយួននឹងចិនទេនេះវាអ្នកទទួលខុសត្រូវវាអ្នកសំជីវិតខ្មែរ ការជំនន់ពលពតខ្មែរធ្វើស្រែ24ម៉ោងមួយថ្ងៃមួយថ្ងៃធ្វើការអត់បានធ្វើស្រែសើចកាអត់ឲ្យ QC ចុកទៀតសួរយកអាសមិទ្ធផលទៅណាមិនយកទៅចិនទេចិនធ្វើធ្វើស្រូវបានធ្វើស្រែបានដឹកដឹកទៅចិននេះមានរឿងជាច្រើនទៀតណាលបភ្នាក់ខ្លួនហើយលបស្រ័យយកប៉ុណ្ណឹងបានហើយតោះស្ដាប់តទៀតអាមេចោអត់បងពួនឲ្យរត់10ឆ្នាំអានេះ10ឆ្នាំគឺគិតតែអាច្បាប់ពួនណាតែអានេះ តាំងពីកើតចេញជារូបរាងមកម្ដាយបងប្អូនរដ្ឋជឿឯងបងប្អូនជឿឯងអូសុំបកក្រោយបន្តិចវិញរឿងរឿងតឡាការខ្មែរក្រហមណាតឡាការខ្មែរក្រហមណាគេប្រើរយៈពេលប្រហែលឆ្នាំអស់លុយគេរាប់រាប់រយលានដុល្លារនៅ តែរកផោះតាងនៅ តែរកមុខឃាតករអត់ឃើញបើវាមិនឃើញអត់ឃើញអត់ឃើញទេបើវាមិនឃើញបើសិនជាហ៊ុនសែនមិនមែនចូលរួមដៃសម្រាប់ខ្មែរក្រពីជំនាន់ប៉ុលពតកាន់អំណាច40ឆ្នាំនេះ គឺរកឃើញបាត់ទៅហើយអាឃាតកោហ្នឹងហើយអស់លុយគេច្រើនណាឥឡូវមានបានប្រយោជន៍អីនៅតែចោតនៅពលពតដដែលអញ្ចឹងបើសិនជាដួលរដ្ឋាភិបាលនេះណាផោះតាំងពិតប្រកបគឺត្រូវតែចេញមករាល់ថ្ងៃហ្មងចេញរាល់ថ្ងៃអាអ្នកកាន់អំណាចរាល់ថ្ងៃវាបង្កើត story បង្កើតអឺអឺស្អីគេប្រវត្តិសាស្ត្រខ្លាំងខ្លាយគេបង្កើតប្រវត្តិសាស្ត្រខ្លាំងខ្លាយហោហែតបែលត់ហោហែតបែលត់មក ណាគេបង្កើតប្រវត្តិសាស្ត្រមកពលពតជាអ្នកសម្លាប់ខ្មែរខៀវសំផនប្រាក់ពួនជាអ្នកសម្លាប់ខ្មែរតែកាលពីជំនាន់ពលពតព្រៃក៏នៅសល់អ្វីអ្វីក៏នៅសល់យួនអត់ទាន់ចូលពេញស្រុកទេគឺគាត់ការពារបានល្អណាស់ដល់ទៅអាតំណងហ៊ុនសែនអាយួនក៏ចូលពេញស្រុកអាព្រៃក៏អស់ធម្មជាតិក៏អស់អាលីរត់សបសបែបយ៉ាងព្រមបតុលយួនចូលបានតាមចិត្តស្ទើរ24ខេត្តក្រុងនិងប្រទេសខ្មែរហើយដល់ណាគេនឹងពេញមានខេត្តមានខេត្តមានខេត្តខ្លះស្ទើរ2យ៉ាណា ហើយហ្នឹងឯងហ៊ុនសែនជាអ្នករំដោះខ្មែរហ៊ុនសែនគ្រាន់តែធ្វើឆ្កែបំរើយួនទេគេលើកបន្ទប់ដូចលោកដូចដូចនេះលោកក្លងគាត់និយាយមិញគេលើកបន្ទប់ទេយួនលើកបន្ទប់ណាលើកបន្ទប់តាំងពីចាត់ហ៊ុនចាត់ប៉ែនសវណ្ណខាងគុកហ្នឹងឯងគុកមកគេលើកបន្ទប់ហ្នឹងពួកអាហ្នឹងរត់តាមតាឡានតាហ៊ានតត្រកអឹមយកចិត្តគេណាយកចិត្តគេដើម្បីឲ្យគេមេមេអញជុំមេអង្គលើយួនយកចិត្តវាទៅអានេះទៅឆ្កែអញបានល្អអញ្ចឹងលើកវាមកព្រោះអាហ្នឹងវាស្រឡាញ់អញណា គាត់សែននេះហើយឥឡូវតកតមិញសំឡេងនេះសំឡេងហ៊ុនសែននិយាយរឿងថប់ថប់សម្ដេចព្រះរំសេចរំហូហេពេកអាមេចោអត់បងពួនឲ្យរត់10ឆ្នាំអានេះ10ឆ្នាំគឺគិតតែអាច្បាប់ពួនណាតែអានេះតាំងពីកើតចេញជារូបរាងមកមិនដែលបងពួនឲ្យរត់ទេ អានេះឆ្លើយតបមួយ VOA តែខ្ញុំអត់ហ្នឹងហើយនិយាយពី VOA ពីការដែលគាត់ទៅធ្វើព័ត៌មាននៅស្រុកខ្មែរនោះបើការិយាល័យនៅស្រុកខ្មែរហើយបងប្អូនជឿទេជឿទេបើសិនជាគាត់មិនបាន បងពុនមែនបងប្អូនជឿទេក៏ប៉ុន្តែមកពីចង់បំបិតនៅ សិទ្ធិសេរីភាពពលរដ្ឋចង់កំចាត់គេចឹងរលេស10ឆ្នាំមកបងប្អូនមិន10ថ្ងៃទេណា វាស៊ីលុយក្រំតុកនឹងប្រហែលបើចឹងត្រូវអូសក្បាលអាមន្ត្រីពុនដាហ្នឹងយកវាមកធ្វើសរសៃយកលុយទៅណាយកលុយចេញមកអស់មកកាគេបងពុនកន្លងមកនោះ10ឆ្នាំមិនមែន10ថ្ងៃទេណាមែនមួយឆ្នាំឬក៏មួយខែអីទេហើយសម្ដីភ្លើភ្លើថោកថោកចឹងយកមកនិយាយគេជឿហ៎ រយៈពេល10ឆ្នាំអាច នៅ បានរស់ស៊ីធម្មតាអត់មានបញ្ហាអីមកបញ្ហានៅ ពេលដែលក្រោយពេលរំលាយសង្គ្រោះជាតិបងប្អូនគិតមើលគាត់ល្ងងហើយចង់ថាឯងថាខ្លួនឯងបរោះខ្លាំងបរោះក្រំទៀតដឹងគ្រប់យ៉ាងនិយាយនិយាយហ៊ុនសែននិយាយនិយាយនិយាយចុះនិយាយឡើងជន់កតុយខ្លួនឯងនិយាយចុះនិយាយឡើងជន់កតុយខ្លួនឯងថ្ងៃក្រោយចាំចាំខ្ញុំខ្ញុំខ្ញុំយល់ហើយ ឥឡូវហេតុអីបានហ៊ុនសែននោះហ៊ុនសែនកុំអីជន់ជន់ឲ្យបោកក្បាលទៀតចាំមកហ៊ុនសែនជើងងារក្រោយនៅពេលនិយាយដើម្បីកុំឲ្យជន់កន្ទុយខ្លាំងពេកព្រោះកន្ទុយវាធ្លាក់នៅក្រោយចឹងបានជើងងារក្រោយតែជន់អូខេចឹងបើសរថែមទៀតហើយតបអានឹងតិចទេតើអត់បាច់ភ័យទោសឲ្យលោកឯងទេលោកឯងបើហឺនពេកអត់ស្ដាប់ជាអត់លើកជើងខ្លះខ្លះ គេអត់មានអាវុធទេប៉ុន្តែស្ងាត់សម្ដីរបស់ជួនក្បត់ជាតិម្នាក់ដែលបានប្រកាសថាកម្លាំងប្រាវុធត្រៀមនឹងបាបាហើយទៅរៀបចំការកប់ត្រុកអ្នកចាស់សាទេมันមកទេមកអឺសម្ដីហ្នឹងគឺខ្ញុំទទួលស្គាល់ថាលោកប្រធានស្ដីទីលោក មានប្រសាសន៍មែនលោកថាទៅលើ អ្នកដែលមានអាវុធសូមគុំតម្រង់ចុងអាវុធ ទៅប្រជាពលរដ្ឋខ្លួនឯងសូមតម្រង់អាវុធនោះទៅទៅអ្នកដែលបានធ្វើបាបពលរដ្ឋគាត់គាត់សំដៅទៅលើអ្នកដែលមានអាវុធដូចជាកងទ័ពសូមកុំយកអាវុធដែលបងដែលបងប្អូនមាននៅលើដៃហ្នឹងយកទៅធ្វើទៅធ្វើបាបពលរដ្ឋខ្លួនឯងយើងតម្រង់ទៅលើ អ្នកដែលកំពុងធ្វើបាបពលរដ្ឋពួកកងទ័ពទាំងអស់នោះសិតតែជាកូនចៅរបស់ប្រជាពលរដ្ឋហេតុអីក៏ងាកមកធ្វើបាបពលរដ្ឋ ហើយកងទ័ពមានកាតព្វកិច្ចការពារបូរណភាពទឹកដីនិងសុខសន្តិភាពជូនពលរដ្ឋដើម្បីកុំឲ្យសត្រូវបរទេសមកឈ្លានពានចុះបើកងទ័ពយកអាវុធមកគម្រាមកំហែងធ្វើបាបពលរដ្ឋខ្លួនឯងវាមានតម្លៃអីឯណាទៅតម្លៃនៃកងទ័ពសំរងស៊ីគ្រាន់តែអំពាវនាវឲ្យគាត់អំពាវនាវមែនសម្រាប់អ្នកដែលមានអាវុធថាគេក្បត់ជាតិនឹងគាត់ស្រឡាញ់ជាតិទេណា ជាតិហ្នឹងគឺថាពលរដ្ឋជាតិសាសរបស់ខ្មែរក្នុងប្រទេសខ្មែរហ្នឹងហើយបើគាត់ចេញមកការពារអាយុជីវិតជាតិគឺគាត់អត់មានក្បត់ជាតិគឺគាត់ស្រឡាញ់ជាតិសាសរបស់គាត់គាត់អំពាវនាវគាត់អំពាវនាវមិនឲ្យកងទ័ពដូចគេបាពលរដ្ឋខ្លួនឯងអាកំភ្លើងហ្នឹងមកបាញ់មកជុងពលរដ្ឋទេត្រូវបែកកណងអ្នកណាដែលមានគំនិតសម្រាប់ពលរដ្ឋអត់មានរឿងត្រីខុសទេមិនក្បត់ជាតិទេ វាមានត្រូវបកប្រែការកត់ច្បាប់ជាតិសោះគ្រាន់និយាយប៉ុណ្ណឹងថៃសើហ៊ុនសែនអត់ទាន់ស្គាល់ជាតិអត្តន័យក្បត់ជាតិយ៉ាងម៉េចម៉េចគ្នាជឿវាពួកក្បត់រងថ្ងៃហ្នឹងវាស្គាល់អត្តន័យទេចេះតែបាក់ជាយាមយកឲ្យគេអំពើដែលវាធ្វើទាំងប្រមាណហ្នឹងវាយកទៅដាក់ឲ្យគេហ្នឹងហើយហ្នឹងហើយស្រាប់ឲ្យទាន់បើចឹងបើថាហ៊ុនសែនឯងមានពេលឥឡូវសួរជាចាក់សម្ដីលោកប្រធានសួរឥឡូវសួរហ៊ុនសែនសួរថាហ៊ុនសែននិងបាក់ពួកហ៊ុនសែនស្គាល់អត្តន័យដោយមិនដេចដែលហៅថាក្បត់ជាតិអត់តើលក់ជាតិឥឡូវសួរចំនួនចំនួន ថ្នាក់ទី1ណាសំណួរថ្នាក់ទី1ចាចាប់ដីឲ្យយល់បាត់បរទេសនឹងមកហៅបាត់ជាតិដូចមិនដេចដែរទៅក្បត់ជាតិជាតិហ្នឹងគឺជាតិសាសរបស់ខ្មែរនៅក្នុងប្រទេសខ្មែរហ្នឹងណាមាតុភូមិគឺជាទីលំនៅរបស់ខ្មែរហ្នឹងជាតិគឺជាតិសាសរបស់ខ្មែរហ្នឹងហើយអ្វីដែលក្នុងក្នុងក្នុងរបស់នៅក្នុងប្រទេសខ្មែរគឺជារបស់ជាតិគឺរបស់យើងទាំងអស់គ្នាដីគឺជាបនគឺជាមាតុភូមិរបស់ខ្មែរទាំងអស់គ្នាដែលកើតនៅលើប្រទេសខ្មែររ៉ែភ្នំស្អីវ៉ៃសពឯងគឺជារបស់យើងទាំងអស់គ្នាហើយបើសិនជាដូចជាព្រៃចឹងដែរឧទាហរណ៍ព្រៃចាហ៊ុនសែនឯង អនុញ្ញាតឲ្យអុកញ៉ាទៅកាប់ព្រៃហើយយកលុយមកចែកប៉ាក់ពួតរបស់ខ្លួនអានឹងខ្លួនឯងនាំគ្នាក្បត់ជាតិទេព្រោះយើងជាសម្ដងចំណែកយើងដែរតើយើងខ្មែរដែរតើហើយយើងអត់ឲ្យគេស៊ីចប់តែខ្លួនឯងអានឹងក្បត់ជាតិរួមគ្នាក្បត់ជាតិណាក្បត់ពួកយើងឯកជនជាតិខ្មែរដែរជាប្រជាពលរដ្ឋជាពលរដ្ឋខ្មែរដែរអានឹងគេហៅថាក្បត់ជាតិឧទាហរណ៍នៅក្នុងប្រទេសខ្មែរមន្ត្រីរាជការសប្តាហ៍នេះធ្វើការនៅក្នុងជារបស់ក្របខណ្ឌរដ្ឋណាក្របខណ្ឌរដ្ឋស្រាប់ឧទាហរណ៍ឧទាហរណ៍នៅក្នុងប្រូមួយ នៅក្នុងប្រូមួយគេមានថាឧទាហរណ៍ laptop ចាស់ណាដែលយើងកំពុងតែធ្វើការណាកំពុងតែធ្វើការជូនរដ្ឋនេះស្រាប់តែយើងលួចកុំព្យូទ័រនឹងរបស់គេអានឹងក្បត់ជាតិឯងព្រោះជាតិរបស់ជាតិមិនរបស់ឯកជនណារបស់ជាតិកំពុងតែធ្វើការជាតិអានឹងក្បត់ជាតិណាឧទាហរណ៍ឡានដូចជាឡានសម្រាប់ដឹកអីកន្លែងណាឲ្យតែជារបស់រួមហើយយើងលួចរបស់គេអានឹងក្បត់ជាតិហើយអានឹងអត្តន័យអញ្ចឹងណាយល់ទៅសុទ្ធតែលោកសំរងស៊ីក៏មានឱកាសទៅក្បត់ជាតិអត់ អត់មានមកហ្នឹងហើយព្រៃព្រៃអស់ដោយសារណាគេហ៊ុនសែននេះយួនចូលស្រុកដោយសារណាគេហ៊ុនសែនណាពីព្រោះអនុញ្ញាតឲ្យយួនចូលស្រុកហ្នឹងឲ្យអាអាសញ្ញាអីស្អីផ្លេចតែចេះផ្លេចហ្នឹងអត្តសញ្ញាណប័ណ្ណឲ្យយួនហ្នឹងតលតែមានការទទួលស្គាល់ពីគណៈបពប្រឆាំងរួមមតិគ្នាមិនឯកបៈសម្ដីតែខ្លួនឯងទេព្រោះប្រទេសជាប្រទេសដែលប្រកាន់ប្រជាធិបតេយ្យមានគណៈបកចូលរួមបោះឆ្នោត ពលរដ្ឋបោះឆ្នោតមកអញ្ចឹងត្រូវសម្របតាមណាសម្លេងភាគច្រើនគណៈបកណាក៏ដោយឧទាហរណ៍ឥឡូវគណៈបក CP គណៈបកប្រឆាំងគណៈបកកណ្ដឹងគណៈបកអីក៏ដោយហើយបោះឆ្នោតបើថាពួក CP បោះឆ្នោតមានសម្លេងច្រើនអានឹងឲ្យតែដល់ខឲ្យព្រោះយើងបានចូលរួមបោះឆ្នោតហើយប៉ុន្តែ សម្រាប់ដល់ខ្លួនឯងឯកបៈអានឹងហៅក្បត់ជាតិដែរព្រោះឲ្យយួនអតសញ្ញាបត្រឲ្យយួននឹងមានគណៈបកប្រឆាំងណាទទួលស្គាល់អត់ផងហ្នឹង គណៈបកនីមួយៗគ្រប់គ្រងទៅដោយពលរដ្ឋគេជាតំណាងពលរដ្ឋដូចជាលោកសំស៊ីចឹងគាត់ជាតំណាងពលរដ្ឋប្រមាណជាអ្នកបោះឆ្នោតឲ្យគាត់ហើយគាត់យល់ព្រមចឹងហើយពលរដ្ឋក៏យល់ព្រមដូចគ្នាចឹងយល់អត់អាភ្លើស្គាល់អត់អត្តន័យហ្នឹងស្របសេចក្តីមកអ្វីអ្វីគ្រប់យ៉ាងដែលបាត់បង់នៅ ស្រុកខ្មែរគឺដោយសារស្នាដៃហ៊ុនសែនអស់អ្នកណាគេជន់ក្បត់ជាតិហ៊ុនសែនអ្នកណាគេនាំយួនចូលស្រុកឲ្យចិនចូលស្រុកពេញប្រទេសប្រទេសហ៊ុនសែន អ្នកណាអ្នកណាគេបណ្ដោយបរទេសមកបំផ្លាញនៅសម្បត្តិធម្មជាតិក្នុងស្រុកខ្មែរហ៊ុនសែនឥឡូវនឹងចាំធ្វើបដកម្មទៀតស្ែកអាភាសានិយាយស្ែកស្ែកព្រោះមែនទេញ៉ែយើងស្ែកណាក្បត់ជាតិហ៊ុនសែនណាស្រាប់ផ្លៃហ៊ុនសែនហ៊ុនសែនហ៊ុនសែនហ៊ុនសែនហ៊ុនសែនណាអូស្ែកលឺមែនទេខ្ញុំស្ែកតបែកសឹងបែកមេក្រូចុះក៏ថ្ងៃខ្លះបាច់ត្រូវការមេក្រូជំទាលមាត់តែម្ដងហើយនិយាយសាគេនឹងឯណាក្បត់ជាតិសាគេនឹងឯណា ចង់បង្កើតតបហើយសប្ដថ្ងៃហ្នឹង លោកប្រធានស្ដីទីសមាជិកលោក មានតែលោកមានតែបិចទេណាលោកមានតែដងស្លាបប្រកានឹងដៃណាលោកមានតែបិចទេលោកមានតែបិចទេណាប៉ុន្តែហ៊ុនសែនមានអាវុធនៅដៃទាំងឪទាំងកូននិយាយពាក់ពាក់ផ្កាយនិយាយផ្កាយឡើងជ្រែកស្មាផ្កាយកពើផ្កាយចោផ្កាយចង្រិតផ្កាយកលាតនៅពេញនឹងហើយចោតគេថាគេនឹងចង់ធ្វើបដិវត្តពណ៌លៀបពណ៌គេ រហូតដល់ឥឡូវសូម្បីតែកម្មករទៀមទាសូមតែមករស់ហ่ะលើមួយទៀតគាត់ថាគេនឹងចង់ធ្វើបដិវត្តពណ៌ផ្ដួលរំលំរដ្ឋាភិបាលហើយខ្ញុំពីរអ្នកនេះក៏មានឈ្មោះថាជាទៀមណាចង់ធ្វើបដិវត្តពណ៌គ្នាខ្ញុំពីរអ្នកនេះប្រងទៅរំលំរដ្ឋាភិបាលវាមិនធម្មតាអស់ចាអស់ចាមិនយើងទៅរំលំយកទៅស្បែកជើងកែងសួចនេះទៅដល់ដាក់ក្បាលផុសចំកាយាលហ្មងអញទៅបដូរឯងចឹងដាក់ផុសទៀងមកដាក់បងក្បាលហ្នឹងដូររំលំរដ្ឋាភិបាលយ៉ាសុំមួយទៀតត្រឡប់ក្រោយបន្តិច វាថាអឺស្អីមិញភ្លេចបាត់ហើយផ្លៃប្រឡប់ហ្នឹងហើយតែបុកទៅសិនចាំត្រឡប់ក្រោយវិញភ្លេចបាត់ហើយណាម៉ែអញអោះដឹកឃើញរឿងក្បត់ជាតិឌៀលថាលោកសំស៊ីក្បត់ជាតិតាំងពីឪពុករហូតដល់កូន បើដឹងអឺប្រហែលចំនួនហើយបើសិនថាលោកសំស៊ីក្បត់ជាតិមែនចុះហេតុអីឱកាសដែលលោកសំស៊ីក្នុងប្រទេសខ្មែរហ្នឹង មិនយកខុសតាងចេញមកហៅឡើងតុលាការចាប់ដាក់គុកតែម្ដងទៅពីព្រោះដោយសារលោកសំរងស៊ីនឹងឲ្យបានហ៊ុនសែនឯងគ្នានឹងចឹងតពលរដ្ឋរបស់ឆ្នោតឲ្យច្រើនអនុញ្ញាតឲ្យគេធ្វើនយោបាយនេះឡើង20ឆ្នាំនេះតស៊ូ20ឆ្នាំហ្នឹងទើបអីទៅជើងទៅអីមកគេក្បត់ជាតិហ៎ឆ្កល់តតែមែនទេបើខ្ញុំណាដឹងថាអ្នកណាក្បត់ជាតិមែនណាទៅរកផោះតាងមកណាឡើងតឡាការបញ្ចប់មិនឲ្យធ្វើនយោបាយឯងដើម្បីកុំឲ្យមានឱកាសឡើងទៅក្បត់ជាតិម្ដងទៀត តែហ៊ុនសែនឯងចិត្តនិយាយបាំងបាំងបាំងអត់អត់ក្លិនស្អុយពីមាត់អាប្រកាសយោនេះមកវានេះពេកវាចាំងមកពេកនេះចាំងឯងណាចេះតែនិយាយនិយាយឲ្យតែរួចពីមាត់តែម្ដងកុំឲ្យខ្លាចគេថាកយរាល់ថ្ងៃហ្នឹងឯងខំប្រឹងនិយាយខ្លាចគេថាកយហ៎ចងងចងាំងលើវេទិកាហ្នឹងតោះតោះទៀត តិចទៀតគេដេញក្បាលពួកឯងដែលកំពុងនៅសងំនៅបង្កនោះអញមិនស្គាល់កន្លែងទេប្រហែលថ្ងៃដល់មានរត់រត់ប្រកាច់យកអីអញទៅធ្វើអីហើយតាមចាប់គ្នាទៅតាមចាប់ប្រផិតចាប់បើវត្តវ៉ាវ៉ាអញល្អណាស់តាមគិតទៀតប៉ិនវាបញ្ជូនអាចារ្យកម្មវាទៅសើធ្វើការជាមួយពួកថៃជួលអាតាហ៊ានថៃជួលអាស្អីថៃទៅតាមចាប់ខ្មែររករឿងខ្មែរចាប់គ្នាមកហ៎និយាយតែឡើយហ្នឹង វាថាវាធ្វើលោកអត់រៀនអត់ធ្វើអីធ្វើអីតែមិនវាណាធ្វើខ្លាចចង់មកប៉ុនពលកពលពលរដ្ឋធម្មតាសម័យសម័យធម្មតាខ្លាចគ្នាដែរតាមចាត់តាមចងគ្នាហ៎មានមេដឹកនាំណាចាត់ទុកពលរដ្ឋខ្លួនឯងជាស្ត្រីឯងមានតែហ៊ុនសែននេះឬភពលោកទេអត់មានហ្មងរកអត់មានហ្មងចឹងមកចិនក៏ចិនហៅហៅហ៊ុនសែនថាអសង្ហាដល់វិច្រាស់ទឺអត់ខុសមែនអត់ខុសមែនថាវិច្រាស់ទឺហ្នឹង គម្រាមកំហែងបងប្អូនពលករខ្មែរដែលគាត់ដែលថាចូលរួមបច្ចេកមតិដោយសារតែភាពអយុត្តិធម៌មិនយកចិត្តទុកដាក់គាត់ហើយណាធ្វើបាបគាត់ទៀតហើយបើឧបមានគេខ្ញុំចង់អាសើថាថាគេក្បត់ទៀតប៉ុន្តែព្រមយកផោះតាំងចាប់គេដាក់គុកឯងសុកចិត្តអង្គុយខ្លាចរាល់ថ្ងៃលោកសំស៊ីនិយាយស្អីតិចក៏ខ្លាចលោកសំស៊ីនិយាយស្អីក៏ខ្លាចដៅក៏ហាយផ្ទះតែងអឺ ញ៉ែខ្ញុំទៅលូនសែនហើយនេះណាទៅមុខទៅមាត់ណាខ្ញុំរកខុសតាំងចាក់ដាក់គុកតាមដានអត់មានទុកកលែងណាដើម្បីភ័យខ្លាចបាត់អំណាចទេគ្រាន់ឯងភ័យបុកដល់ចាប់លើចាប់លើចាប់អើទៅចាប់អើទៅទៅទៅទៅទៅចាប់អើញ៉ាទៅចាប់បតទៅចាប់ថាលោកខ្លាចសំសំស៊ីទៅខ្លាចកូនចៅលោកសំស៊ីកបិកបុកក៏ខ្លាចដែរអើហើយនឹងស្អីគេណាអើចាំចេះយកការពិតរបស់ហ៊ុនសែនមកនិយាយអាកូនចៅនឹង ខ្លាចគ្នាអាគ្នាអត់ទេសោះប្រកាសសង្គ្រាមពីជនក្បត់ជាតិដែលជាការក្បត់ជាតិតជំនន់ឥឡូវថាលោកប្រធានស្ដីទីសំរងស៊ីនឹងប្រកាសសង្គ្រាមឥឡូវប្រកាសសង្គ្រាមលោកមានតបហ៎ចិត្តតែនិយាយចឹងតើឥឡូវខ្ញុំសួរតើលោកលោកប្រធានស្ដីសំស៊ីលោក មានតបទេ លោកមានអាវុធទេហ៊ីបានន័យថា ដល់មិនហ៊ុនសែនណាមិនដឹងនិយាយមកឲ្យសមហ្នឹងឯងសម្ដីមនុស្សទុំនិយាយគេម្នាក់នេះយល់អស់ហ្នឹងកុំនិយាយកុំឲ្យគេថាខ្លាចខ្លួនឯងកោទៅបើបើកុំខ្លាចខ្លួនឯងថាកោទៅច្រៀងក្រៅអូខេលេងទៅសบายជាងហ្នឹងហើយមិនមែនក៏មកគេថាយើងកោយើងច្រៀងចាញ់ដែរតែអាចិច្ចមកនិយាយយកនយោបាយលើអាវេទិកានេះវាជន់តែកែងខ្លួនឯងហ្នឹងហ្នឹងហើយជន់តែកទួយខ្លួនឯងហ្នឹងនិយាយ ជិងសួងសួរឆ្កែវិស័យថាខ្លាំងណាស់វើយអាណាស្អីអីលេឡូម៉េះអញខ្លាំងកូនអញបងដេកឆ្កែវិស័យចឹងគេលុំឆ្កែវិស័យតែឆ្កែនេះវាលូត្រឡប់មកវិញវាលឺឆ្កែឈ្មោះវាលូដែរនោះណាឆ្កែលឺហ៊ុនសែនវ៉ាវ៉ាវ៉ាលើវេទិកាវាស្មើតែគ្នាវាឆ្កែឈ្មោះវាលូមីវាលូត្រឡប់ទៅវិញណាឲ្យឆ្លងឆ្លើគ្នាយ៉ានេះឡាសារគេនឹងបង្កើតតបណាសម័យនេះហើយមានអ្នកគេទៅបង្កើតតបអី ប្រយ័ត្នជាប់គុកអើយប្រាប់ឲ្យហើយសម្ដីចឹងចឹងមុនតែឯងចូលកាន់តំណែងគឺណែត្រូវតែប្រកាសតបសម្បត្តិតែមានប្រមាណនិយាយពីយ៉ាងគេនឹងនិយាយពីយ៉ាងគេអឺឥឡូវដែលដែលដែលដែលនិយាយពាក្យហ្នឹងហ៊ុនសែនឯងមានប្រកាសទ្រព្យសម្បត្តិឯងមុនចូលកាន់ធ្វើជានាយករដ្ឋមន្ត្រីហ្នឹងខ្ញុំអត់មានវីដេអូហ្នឹងលុយអញ អញធ្វើប៉ុណ្្នឹងដែរអញធ្វើប៉ុណ្្នឹងអញញ៉ាំលុយលុយអញនាយករដ្ឋមន្ត្រីប្រាក់ខែប្រហែលថាប្រាក់ខែ5000ចុះច្រើនផុតណានឹងយើងនិយាយអំពីសមត្ថភាពស្រុកខ្មែរពាក់នីលការមហានលៀននីលការមួយហើយមើលជីវភាពពលរដ្ឋអាខ្លះគុំថាឡើយផ្ទះនៅសំបីបាយគ្មានគ្មានស៊ីផង វេទនីដឹកនាំ40ឆ្នាំសិទ្ធិថាអភិបលរីចម្រើនខ្លាំងណាស់ប៉ុន្តែពលរដ្ឋចំណាក់ស្រុកដើរធ្វើកាចះគេគ្រប់កលៀត ហើយឆ្នាំណាក៏ថាមានតែមាន ការចែកអំណោយ ប្រទេសដែលរី ចម្រើនគេមិនសូវមានអំណោយទេមិនសូវចែកទេឃើញតែចែកឃើញតែឃើញជំនួយណាបាច់ពេកបើមិនចេញមុខចែកអំណោយគេមិនថាបរោះខ្លាំងខ្លាំងចែកអំណោយនឹងឯងហ្នឹងហើយជួយបានតែចែកអំណោយនឹងឯងតែជួយមានការងារធ្វើអត់អត់មានអត់អត់ឲ្យពលរដ្ឋមានការងារធ្វើជួយបានប្រាក់ខែច្រើនគឺអត់ បកាយការងារចែកអំណោយហ្នឹងឯងប្រទេសដែលរីកចម្រើនប្រទេសដែលធ្វើឲ្យពលរដ្ឋមានការងារធ្វើរស់រស់នៅជួបជុំក្រុមគ្រួសារមានចំណូលថវិកាទ្រទ្រង់ជីវភាពគ្រួសារធូរធារហ្នឹងហើយមិនប្រទេសដែលអភិវឌ្ឍរីកចម្រើនពលរដ្ឋដែលធ្វើកាជះគេទេអាភ្លើងមេដឹកនាំដែលអស្ចារ្យមិនមេដឹកនាំមិនមែនជាមេដឹកនាំដែលចែកអំណោយទេពីព្រោះអំណោយរបស់ហ៊ុនសែនឯងហ្នឹងពលរដ្ឋអត់មានឆ្អែតមកជីវិតទេតកូនតចៅទេ ចែកឲ្យគ្នាអញ្ចឹងថាញ៉ាំបានមួយខែចុះថាមួយខែចុះអស់ហើយហើយចាប់ពីមួយខែនឹងដល់សុំទានគេរៀងមិនគឺពលរដ្ឋគាត់ចង់បាន ការងារ ដែលត្រឹមត្រូវចិញ្ចឹមជីវិតតកូនតចៅមានសមត្ថភាពឲ្យកូនទៅរៀនអានឹងទៅជាមេដឹកនាំល្អមេមេដឹកនាំតែប្រកែមេដឹកនាំមានយុទ្ធសាស្ត្រមានយុទ្ធសាស្ត្រក្នុងការស្វែងរកដំណោះស្រាយជួយពលរដ្ឋពូកែផ្នែកយុទ្ធសាស្ត្រ រៀបចំប្រទេសមានអញ្ចឹងមិនមែនមេដឹកនាំបកកែហាងគម្រាមកំហែងគុកច្បាក់អានេះគេមិនថាមេដឹកនាំបកកែទេណាហ៊ុនសែនកុំភ្លើពេកហើយប្រទេសខ្មែរបងប្អូនមិនមើងងាយខ្មែរណាមិនមើងងាយខ្មែរតែដោយសារមេដឹកនាំយើងវាអន់អញ្ចឹងទៅខ្មែរយើងក៏វាអន់តាមនឹងដែរខ្មែរយើងមាន ការងារត្រឹមតែដេកប៉ិចកប៉ុកស្បែកជើងអីបន្តិចបន្តួចខោអាវអីបន្តិចបន្តួចទេពួកឯងខ្មែរយើងក្នុងប្រទេសហ្នឹងគឺគាត់អត់មាន គេហៅអីគេម៉ែក្មេងគេហៅដូចថាដូចថាឥឡូវគេយករោងចក្រឡើងទៅដាក់ស្រុកខ្មែរឬក៏រោងចក្រអេលិចត្រូនិកឬក៏ទូរទស្សន៍ទៅដាក់ខ្មែរយើងអត់មានកម្លាំងធ្វើអីគេយើងអត់មានចំណេះដឹងខាងជំនាញអស់ហ្នឹងយើងអត់មានទេអញ្ចឹងគេអត់អាចគេអត់អាចយកអារោងចក្រទាំងអស់យកដាក់ស្រុកខ្មែរទេគេអត់ទេអត់មានបង្កើតចំណេះដឹងឲ្យពលរដ្ឋទេហើយរហូតណារហូតធ្វើការគេថាចេះឥឡូវហ្នឹងចិនគេត្រូវយកវិស្វករគេមកព្រោះខ្មែរអត់មានវិស្វករអត់បង្កើតជំនាញឲ្យពលរដ្ឋទេ បើយើងជាមេដឹកនាំវ័យឆ្លាតយើងត្រូវបង្កើតជំនាញឲ្យពលរដ្ឋណាណានៅគេយើងមកចង់បង្កើតនៅឧស្សាហកម្មនៅក្នុងប្រទេសយើងមានកម្មករយើងមានកម្មករជំនាញយើងមានវិស្វករយើងមានអីសពគ្រប់ចឹងតែទីបំផុតយើងយកសតកម្មករគេមកទាំងអស់ហើយយកហេតុផលមិនមកពីខ្មែរគ្មានកម្មករជំនាញយើងគ្មានអ្នកដែលមានប័ណ្ណពិសោធន៍អត់មានជំនាញច្បាស់លាស់មានតែដេកទៅពេកពុកទីទួយទៅហាដេមិន ដេតែមួយថ្ងៃចេះដេបាត់ឯណាក៏ចេះដេទីផុតយើងយកយើងយកកម្មករគេមកប្រើប្រាស់តែកម្មករជំនាញជំនាញខាងផ្នែកមួយមួយដូចជាអេឡិចត្រូនិកឬក៏អ្វីមួយគឺត្រូវការជំនាញជំនាញយ៉ាងតិចមាន distance តិចបំផុតក៏3ឆ្នាំដែរសួរផ្នែកយើងមានជំនាញអត់ទេអត់មានទេហើយអញ្ចឹងទេបើសិនជាគេចង់យករោងចក្រដឹងស្រុកខ្មែរគឺទៅអត់រួចចាត្រឹមត្រូវកសិផលដែលបងប្អូនប្រជាពលរដ្ឋខ្មែរដែលលោកបង្កើតបានអត់មានទីផ្សារជូនគាត់សូម្បីតែស្រូវ ពោតសដែកល្ងដំឡូងស្វាយតំណែតំណងទៅថាផលិតផលកសិកម្មកុំថាឧស្សាហកម្មសំបីតែកសិកម្មទេដែលបងប្អូនយើងប្រកបកើតផលបានទេក៏អត់មានទីផ្សារបងប្អូនមាននៅ ចាំទេតាក់ទងរឿងផ្លែថ្ងៃនោះបោកប្រាស់គាត់អត់មានទីផ្សារឲ្យពួកគាត់ដល់ស្រូវលក់អត់បានដោយសារយូនជាប់ចូលឆ្នាំលើហេតុផលអញ្ចឹង ដំឡូងលក់អត់បានអាសាអីដាំច្រើនពេកឆ្ងល់ចេះមែនលើលើតម្រូវការទីផ្សារឆ្ងល់គេចេញមកដល់ពលរដ្ឋខ្មែររកទីផ្សារប្រហែលគ្មានការងារធ្វើចេះអីអីអីអីសេដ្ឋកិច្ចខ្មែរលើឡើងប្រហែលឡើងសម្រាប់ច្រើនភាសាខ្មែរសវស៊ីពិភពលោករឿងកូវីដសេដ្ឋកិច្ចមហាអំណាចមហាសេដ្ឋកិច្ចគេធ្លាក់ចុះកព្រាស្រាប់ស្រុកខ្មែរឡើងលើគេអីអស់ចាហ្មងអញនឹងលក់ស្អីសេដ្ឋកិច្ចខ្មែរសតោសសឹងសតស្អីអូសហងសេដ្ឋកិច្ចប៉ុន្តែគេជះគេ ហើយដល់ពេលទៅមានប្រជុំអាស៊ានប្រជុំអីកន្លែងណានោះត្រុកត្រុកត្រុកត្រុកត្រុកត្បល់ត្បល់ត្បល់ត្បល់ត្បល់ដើម្បីសុំទានគេដើម្បីសុំគេត្បល់ត្បល់ទៅឯងត្រង់ត្រង់ត្រង់ត្រុកទៅហ្នឹងឥឡូវបានធ្វើជាមេអាស៊ានតំនោះជាមួយដៅត្បល់សុំគេកន្លែងណាទៀតទេអូខេឥឡូវចាក់ស្រាប់តទៀតរឿងវែងតិចដែរនេះបើចាក់ចេញពីសម័យទៅទៅប្រកាសឡើងវិញបើលុយហ្នឹងវាលើសហើយបានមកពីណាលុយហ្នឹង ឯងមិនប្រកបអញយើងចង់មកម៉ែអញមកដូចម៉ែអញឯងចង់ទៅងាប់ពីណាមកទៅជាមួយខ្ញុំគឺកុំនិយាយសោះឪស្រេចម៉ែស្រេចក៏ខ្ញុំដាក់ដែរដូចម៉ែគេបាញ់និយាយយកវាចេះរបស់មួយសម្ដីថោកថោកអានឹងពេញទីនេះចោលស្រុកពុះអាយជេរត្រង់ត្រង់ចឹងសម្ដីនៅ Facebook ជេរនេះចឹង រហូតដល់ការប្រមាថមួយដែលខ្ញុំមិនអាចហត់ហើយហើយពួកអាឆ្កែអស់ហ្នឹងប្រមាថអីប្រមាថប្រពន្ធខ្ញុំទៅជាប្រពន្ធរបស់ពេលដឹកនាំវៀតណាមរឿងមួយនេះហើយត្រូវចាំមកជីវិតរបស់ឯងអត់អត់អត់ហើយចេះឈឺចាប់ដែរតែពីតែចេះឈឺចាប់ដែរណាចេះឈឺចាប់ដែរ ចាត្រង់ខ្លួនឯងប្រមាថគេនោះជេជេជេឪពុកម្ដាយគេនោះដៀលប្រមាថគេនោះគេអត់ចេះឈឺទេអហើយតាក់តងរឿងរឿងអញអាកូនក្បីមិនអែតចឹង DNA ទៅដើម្បីបញ្ជាក់ការពិតណា DNA ទៅយកមកបង្ហាញមហាជនមកហើយរឿងជេហើយរឿងប្រមាថស្ដាច់ហ្នឹងគ្មានអ្នកណាប្រមាថត្រកូលស្ដាច់ជាងហ៊ុនសែនទេខ្ញុំក៏ប្រាប់ប្រមាថ ជេរតាំងពីឪរហូតដល់កូនកាន់តែខ្ញុំខ្ញុំសុំតបនេះកថាឆ្ងល់អីតែនាង ពួកនាងនឹងនៅស្រុកគេក៏ធ្វើកញ្ចះគេដែរតែណាមធ្វើកញ្ចះគេវ៉ៃនៅស្រុកខ្មែរពលរដ្ឋខ្មែរទៅធ្វើកញ្ចះគេអ្នកដតីច្រើនជាងដូចភូមិអីអាហ្នឹងវារឿងដូចខ្មែរចឹងនៅហ្វីលីពីនក៏មានចេញទៅធ្វើការដែរប៉ុន្តែ អ្វីដែលខ្មែរអន់ជាងគេគឺយើងមានគំនិតបញ្ជូនចេញតែម្ដងហើយពលរដ្ឋយើងមានតិចជាងគេ គឺយើងទៅតំណាក់តំណងឲ្យគេយកពលករខ្មែរទៅធ្វើការឲ្យទៅតំណាក់តំណងប៉ុន្តែយើងអត់មានតំណាក់តំណងទៅរកការងារយើងមិនដាក់ស្រុកខ្មែរដើម្បីកុំឲ្យពលរដ្ឋខ្មែរទៅធ្វើកិច្ចនៅគេនៅស្រុកមកយើងធ្វើការដូចគ្នាកិច្ចគេដូចគ្នាតែមួយកិច្ចគេនៅស្រុកក្រៅមួយកិច្ចគេនៅក្នុងស្រុកវាក្រាន់បើជាងទៅកិច្ចគេនៅនៅក្រៅប្រទេស ហ្នឹងហើយហើយមួយទៀតមេដឹកនាំគេហ្នឹងហើយគេសេដ្ឋកិច្ចគេវាខ្សោយគេមែនប៉ុន្តែគេខំប្រឹងគេមិនមែនកាន់តែអំណាចទេគេខំប្រឹងរកវិធីជួយពលរដ្ឋគេ តែហ៊ុនសែនអត់មានរកវិធីរកវិធីជួយពលរដ្ឋទេ រកវិធីជួយពលរដ្ឋចំណោយឲ្យចេញក្រៅរកវិធីទប់អំណាចរបស់ខ្លួន វាខុសពីប្រទេសដទៃ ប្រទេសដទៃពលរដ្ឋគេច្រើនគេអត់មានសមត្ថភាពទេអញ្ចឹងពលរដ្ឋគេចេញពីក្រៅប្រទេសគេអត់ភ័យខ្លាចថាជនបរទេសណាទៅឈ្លានពានខ្មែរលេបទឹកដីលេបទឹកដីគេអត់មានពីព្រួយនាយករដ្ឋមន្ត្រីរបស់គេជានាយករដ្ឋមន្ត្រីរបស់គេគេការពារប្រទេសគេគេការពារពលរដ្ឋគេវាខុសពីនាយករដ្ឋមន្ត្រីរបស់ខ្មែរយើងដែលប្រើក្បួនប្រើល្បិចយុទ្ធសាស្ត្រយួនហាណូយលេបទឹកដីខ្មែរត្រូវបញ្ជូនពលរដ្ឋខ្មែរចេញក្រៅប្រទេសត្រូវបញ្ជូនជនជាតិយួនចូលស្រុកឲ្យអត្តសញ្ញាណឲ្យគេទៅ ហើយពេលបោះឆ្នោតម្ដងម្ដងខ្មែរគឺពិបាកធ្វើអត្តសញ្ញាណណាយួនគេធ្វើឲ្យស្រួលជាទីបំផុតបានមានអត្តសញ្ញាណបានគឺយួនពិបាកធ្វើហើយអារឿងទាំងអស់ហ្នឹងណាយើងធ្វើកាជះគេដូចគ្នាប៉ុន្តែកាជះក្នុងន័យថ្លៃថ្លៃធ្នូខ្មែរយើងទៅធ្វើកាជះគេ មានមេដឹកនាំគេទៅតាមថែរក្សាតាមយកចិត្តទុកដាក់រៀបចំបណ្ដាញរបស់គេយកចិត្តទុកដាក់របស់គេណាដូចជានៅភូមិនេះក៏មានបណ្ដាញរបស់គេដែរគេយកចិត្តទុកដាក់ណាតែយើងនេះពលរដ្ឋទៅចេញស្កៅទេមានបណ្ដាញ ទៅការពារគាត់ទៅរកដំណោះស្រាយឲ្យគាត់ទៅធ្វើអ្វីដើម្បីឲ្យគាត់ងាយស្រួលក្នុងការនៅសំណាក់ស្រុកគេហ៎ដូចជាកដាស្នាមបន្តកដាស្នាមបន្តការងាយស្រួលកុំឲ្យថៃធ្វើបាបឲ្យថៃឲ្យប្រាក់ខែច្រើនសពតែចឹងមានគឺអត់ប្រឡែងចោលដូចឆ្កែដូចឆ្មាហែងទៅទៅហែងហែងមានការងារធ្វើក៏មានហែងអត់ក៏អត់ទៅហែងប្រឹងខ្លួនឯងអាហ្នឹងវាអញ្ចឹងវាខុសទៅកន្លែងហ្នឹងឆាឆារវ៉ាន់គាត់ថាខ្មែរធ្វើកញ្ចះក្រៅប្រទេសមធ្យមទេងុំធ្វើកញ្ចះក្នុងប្រទេសខ្លួនឯងឈឺចាប់ ម៉ែខ្មែរធ្វើកញ្ចែកគេក្នុងប្រទេសខ្លួនឯងមធ្យមឲ្យងុំអាមេដឹកនាំខ្លួនឯងហ្នឹងធ្វើកញ្ចែកគេនៅលើ ទឹកដីរបស់ខ្លួនវាថោកថោកហៅអត់លឺថោកហៅអត់លឺហើយគេគេធ្វើបាបទៀតឥឡូវឥឡូវយើងមើលតកម្មករនៅណាកាវើរងឯងឃើញឥឡូវឃើញឃើញគេកំពុងធ្វើបាបគាត់មិនទេឥឡូវយើងមើលចាក់ស្ដែងពួកគាត់នេះហេតុការពួកគាត់រងឯងនេះ គេរំលោភនៅសិទ្ធិការងាររបស់គាត់គាត់គ្រាន់តែទៀមទាលក្ខខណ្ឌការងារដែលធ្វើកិច្ចសន្យាជាមួយជាមួយនឹង គ្នាហ្នឹងណាស្របតាមមិញស្របតាមមិញកិច្ចការ ស្របតាមលក្ខខណ្ឌដែលបានពេលចូលធ្វើការសញ្ញាជាមួយគ្នាហ្នឹងគាត់តែទៀមទាលក្ខខណ្ឌការងារដែលបានសន្យាមួយគ្នាហើយហ្នឹងឥឡូវហ្នឹងគេអត់ព្រមធ្វើឲ្យហើយគេចាក់ដាក់គុកទៀត គេចាប់ប្រធានសហជីពដាក់គុកគេចាប់អញសហការីរបស់អញសហជីពដាក់គុកទៀតគេរំលោភបំពានយើងទាំងទាំងនៅមុខហ្មងខ្ញុំសុំថែមខ្វល់រឿងច្បាប់ខ្ញុំសុំថែមនេះមកវិញពលករខ្មែរចំណាក់ស្រុកជាច្រើនលានអ្នកណាពួកហ៊ុនសែនអត់មានបង្កើតបណ្ដាញដើម្បីជួយគាត់ទេប៉ុន្តែ គេ បង្កើតបណ្ដាញតាមចាប់តាមចងតាមរករឿងអានឹងគេធ្វើបាន តែបណ្ដាញជួយគាត់ឲ្យមានបញ្ហាដោះស្រាយគាត់បន្ធូរបន្ថយបញ្ហារបស់គាត់គឺអត់ទេមានតែគៀបគៀបសង្កត់គាត់ឧទាហរណ៍នៅថៃគ្នាធ្វើអាកដាស្នាមដើម្បីបន្ត ធ្វើការធ្វើគ្នាបន្តិចបន្តិចបន្តិចបន្តិចអូវេទនាណាបន្តិចមកបន្តបន្តិចមកបន្តគឺតែបន្តប៉ុណ្ណឹងម្ដងអស់លុយអស់តែការអស់ពេលវេលាហើយត្រូវបង់លុយទៀតគេធ្វើបន្តិចបន្តបន្តិចបន្តអញ្ចឹងដើម្បីទៅបង់លុយទៅ បង់លុយទៅបង់លុយហើយគ្នាអត់បានធ្វើការអត់បានលុយទេ ធ្វើដំណើរក៏អស់លុយហើយត្រូវទៅបង់អាអាអាអាបតអាកដាស្នាមហ្នឹងទៀតវាអស់លុយឡើង3 4តង់អឺនេះជនជាតិថៃនិយាយប្រាប់ពួកខ្ញុំពេលខ្ញុំទៅថៃនឹងដឹងថាមកចេះពលករដែលមកធ្វើការនៅស្រុកថៃហ្នឹងណាដែលវេទនាជាងគេត្រូវស្ថានទូតខ្លួនឯងធ្វើបាបគឺពលរដ្ឋខ្មែរហ្នឹងហើយពួកថៃនិយាយប្រាប់ពួកខ្ញុំចឹងគឺពលករខ្មែរត្រូវត្រូវមេដឹកនាំខ្មែរធ្វើបាបនៅក្នុងស្រុកមជ្ឈុំងុំមកធ្វើការនៅស្រុកគេហើយ ត្រូវតកែថាកែធ្វើបាបហើយត្រូវអាស្ថានទូតនឹងធ្វើបាបបន្តទៀតគេសាសនាគេជនជាតិគេគេជួយជ្រោមជ្រែងយើងពួកថៃធ្វើបាបហើយអាពួកពួកខ្លួនឯងអាខ្មែរខ្លួនឯងធ្វើបាបទៀតនេះប្រហាក់វេទនាមកវេទនាមែនណានេះអូខេថ្ងៃនេះយើងឆ្លើយតបប៉ុណ្្នឹងសូហ្វីណានៅនេះនៅសពពាក់កដាទៀតទុកពាក់កដាហ្នឹងអមណៃ នឹងពួកយើងបានណាត់មួយពិសីនោះអាគុំគេលីហេងហែងពួកអញពួកហែងចេះតែជេរអញវាអាចវាក្តិតវាក្តាំងមែនចេះចេះតែប៉ុណ្្នឹងហែងអត់មានរົບពាក្យនយោបាយណាមកបកស្រាយជាមួយពួកអញពួកអញមានអីខុសអីឥឡូវទៅពេលកណ្ដាលទៀតយើងតបក្រោយទៀតណានឹងតបប៉ុណ្្នឹងសិនណាហ្នឹងហើយឥឡូវតបខមមិនតិចហ្នឹងហើយកុំហើយកុំហើយកុំឲ្យវាខកចិត្តបានចូលមកហើយពួកហែងនឹងចេះតែជេរអញ្ចឹងវាអត់ប្រយោជន៍ពួកហែងចង់យកអញទៅជេរទៅកាត់រូបតអញវាអត់ខ្វល់ អីជេជេទៅអញជេបោះស្បែកមេអីប្រឡាមើលអត់ថ្ងៃអីជេអីមិនទៅក្តិតក្រក្តាំតែប៉ុណ្ណាបើអញជេមេហែងរឿងពិតទាំងអស់អញយកបកស្រាយអញយកមកហែកឲ្យពលរដ្ឋឃើញនឹងក៏ចៅដល់ថោកទៀតមេអីរាល់ថ្ងៃហ្នឹងពួកអំពិលមករាណាសួរឯងចំណេញអីឯងជេក្តិតក្តិតក្រក្តាំចំណេញអីម៉ែឯងក៏មានក្តិតឪឯងក៏មាន ក្តិតហែងក៏មានក្តរមានដូចតែគ្នាធម្មជាតិក៏មានហ្នឹងឯងចាំបាច់ប្រាប់គេខ្លាចគេមិនស្គាល់ក្តិតម៉ែឪឯងអត់មានទេមកប្រាប់គេហ្នឹង ចុះវាយករបស់ម៉ែឲ្យវាមកបង្ហាញវាមានតែគ្នានឹងអញបាច់ចាំនិយាយទេរៀងរឿងអត់មានដូចគ្នាបាច់ចាំនិយាយទេធម្មជាតិហ្នឹងជារឿងធម្មជាតិមិនអាចយកមកលេបដដែលឯងយករឿងដែលយើងបានមកនិយាយបានអញតបវិញបានដឹងអាក្តារតែក្តោអញតបអីវាធម្មជាតិទាំងអស់គ្នាអញចេះតបទេហ្នឹងហើយអាប្រកាច់យកឲ្យមានខួរក្បាលឆ្លាតតិចមើលហែងជេប៉ុន្តែជេឲ្យចំណេញដូចអញខ្ញុំជេចំណេញអាប្រកាច់យកអញមិនជេខាតអញជេចំណេញណា អញដឹងអត់អញនិយាយថាម៉េចអញក្បត់ជាតិក្បត់ជាតិមែនអញនិយាយថាម៉េចអញជាយួនជាយួនមែនអញនិយាយថាម៉េចអញឃាតកោឃាតកោមែនអានោះស្អីដឹងអញមានកំហុសណាមែនអញស្លាប់គេមែនក្បត់ជាតិមែនផ្លាញ់ជាតិមែនមែនមកឆាមែនអញថាអញមានកំហុសណាអីអាបកាច់យោជប់ជែកអញណាចូលមកមានការជេរប្រមាថប្រើភាសាថោកទៀត ខ្ញុំសន្តានទៅណែចង់ឲ្យមានគបកម្មបែបទៅនេះខ្ញុំនឹងដឹកវាໄວទៅឆ្កែទៅនេះក៏ប៉ុន្តែខ្ញុំសុំໄວក្បាលមុននេះឃើញទេកបកម្មគណៈការទៀមទាណាទីគឺជាគេថាគឺជាការតវ៉ាដោយអហិង្សា បងលួយឲ្យពលរដ្ឋថៃរាល់រាល់ខែទៅបានសុខមិនត្រូវទេព្រោះអី ថៃវាចេះស៊ីសនុកដែលសិរោបានអាសាខ្មែរយើងហ្នឹងហើយខ្មែរយើងអ្នកខ្លះគឺគាត់ទៅខុសច្បាប់អញ្ចឹងគាត់ត្រូវតែបង់លុយឲ្យតម្រួតថៃដើម្បីកុំឲ្យគេរករឿងដើម្បីគាត់មានមានមានឱកាសនៅធ្វើការធ្វើកិច្ចគេតទៅទៀតហើយខ្មែរយើងទៅថៃអាណិតអាណិតពួកគាត់មែនអ្នកខ្លះគាត់អត់មានសមត្ថភាពទៅស្របច្បាប់ទេគាត់ត្រូវតែទៅខុសច្បាប់ហើយទៅខុសច្បាប់ហ្នឹងទៅរកការងារធ្វើធ្វើធ្វើធ្វើអញ្ចឹងទៅធ្វើធ្វើអញ្ចឹងទៅប៉ូលីសមកអញ្ចឹងរត់ទីណាត់ទីណែងចោលកូនចោលចៅរត់អញ្ចឹងទៅដើម្បីកុំឲ្យគេចាប់បានហ្នឹងហើយ គឺគាត់វាជំនាញទៅយើង យើងមិនទៅដើររើសលុយតាមតាមនេះណាយើងទៅលក់កម្លាំងឲ្យគេហើយប្រាក់ខែអសរច្រើនតិចទៀតយើងមិនមែនទៅធ្វើធ្វើសេដ្ឋីយើងមិនមែនទៅធ្វើអ្វីណាយើងបានលុយមកពលករខ្មែរយើងបានលុយមកវេទនាណាហើយប្រាក់ខែតិចតិចអត់ច្រើននេះហេតុអីគាត់សុខចិត្តទៅធ្វើអញ្ចឹងណាជីវភាពគាត់វេទនាណាហើយអារឿងទៅខុសច្បាប់នឹងទៀតតាមមេខ្យល់ទៀត មួយឡានមួយឡានគេដាក់ម៉ណែនម៉ណែនចឹងទៅឡានខ្លះគេធ្វើជាដូចឡានដឹកអីវ៉ាន់ចឹងដាក់គ្របអីពីលើចឹងទៅដល់ប៉លីសដឹងចឹងដេញតាមក្រោយចឹងរត់គេចប៉លីសចឹងគ្រោះថ្នាក់ចរាចរណ៍ស្លាប់អីទាំងកូនមកកូនសុទ្ធតែខ្មែរស្លាប់ជឿតាមេខ្យល់ចចកខ្មៅឆ្នាំ2021ខ្មែរដេកព្រួយខ្លាចគេមានអំណាចដើរប្លន់យកដីចូលឆ្នាំខ្មែរព្រួយភ័យខ្លាចអត់ អត់ស៊ីដោយសារមានមេដឹកនាំចោលមសៀតវិជ្ជាការពិតសប្តាហ៍នេះយើងវេទនាខ្មែរយើងនារីប្រត់ប្រាស់ជួនកាលអ្នកខ្លះដេកឥឡូវមកដូចពលករខ្មែរដេកស្លាប់នៅក្នុងបន្ទប់អញ្ចឹងទៅធ្វើការជួនកាលគឺធ្វើការងារនឿយហត់ហើយហូបមិនសូវគ្រប់គ្រាន់វីតាមីនអត់គ្រប់គ្រាន់អញ្ចឹងដល់ពេលហើយធាតុអាកាសត្រជាក់ដែរគាត់អស់កម្លាំងជួនដល់ពេលកាំងបេះដូងស្លាប់នៅក្នុងបន្ទប់តែឯងណាវេទនាបំផុតអានេះអធមណាជីវិតខ្មែរយើងសម័យនេះនារីប្រត់ប្រាស់ ថៃចេះពុតលុយដោយសារពួកយើងហ្នឹងហើយទៅពួកយើងទៅជួបពលករយើងទៅសួរសុខទុក្ខពលករហើយយើងចឹងទៅយើងស្គាល់ពីសុខទុក្ខរបស់គាត់ក្តុកក្តួលហ្នឹងហើយទៅឃើញអត់មើលផ្ទះគាត់ទៅមិនសមជាគាត់អាចនៅរស់នៅនឹងបានគឺគាត់ចូលតែខ្លួនចូលតែគេងដើម្បីគេងយកកម្លាំងធ្វើការឲ្យគេទៅប៉ុណ្្នឹងឯងហ្នឹងឯងគឺយើងឃើញការលំបាករបស់ពលករហ្នឹងហើយគាត់ពួកគាត់ទៅគាត់បងពួកខ្ញុំចេះតែទ្រាំទ្រាំទៅបងអើយដល់ថ្ងៃណាបងបានចូលស្រុកវិញហ្នឹងចេះតែនេះទៅ ហើយជាពិសេសយើងអាណិតពលករចំណាក់ស្រុកដែលគាត់ទៅខុសច្បាប់គាត់អត់មានសមត្ថភាពធ្វើកដាស្នាមហើយត្រូវអស់លុយច្រើនណាត្រូវអស់លុយច្រើនណាមុនធ្វើកដាស្នាមឲ្យបានត្រូវឲ្យបានត្រូវត្រូវស្របច្បាប់របស់គេហើយគាត់អត់មានសមត្ថភាពអញ្ចឹងហើយគាត់សុកចិត្តផ្សំប្រេងផ្សំប្រេងអ្នកខ្លះអោបកូនអោបចៅទៅរត់តាមប្រេងទៅណាជួបប៉ូលីសថៃណាល្អទៅក៏គេអាណិតទៅជួបអតហ៊ានថៃណាគេស្អប់ទៅគេធ្វើបាបគេចម្រិតចូលលុយច្រើនគឺថាមានគ្រប់ចម្ពោះខ្មែរជាង ថាប្រកាស79ទៅយើងវេទនាចំនួននេះហើយយើងវេទនាទៀតគិតមើលហើយអាណាថាការដឹកនាំវាអស់40ឆ្នាំនោះគឺខ្មែរបានមានសន្តិភាពគឺអត់មានទេហើយឈប់បោកខ្មែរតទៅទៀតណាអឺចង់អរគុណច្រើនបងប្អូនចាថ្ងៃនេះខ្ញុំសូមឆ្លើយតបប៉ុណ្ណឹងតាមពិតបានតែពាក់កណ្ដាលវីដេអូឃ្លីបទេខ្ញុំនឹងតបថែមទៀតព្រោះលើវាឡើង1ម៉ោងជាងហើយហ្នឹងហើយហើយទៅខ្ញុំនឹងឆ្លើយតបទៀតហើយថ្ងៃនេះកូនភាសាខ្ញុំគាត់ ត្រូវធ្វើដំណើរទៅផ្ទះវិញបើសិនជាបងប្អូនអាចនិយាយធ្វើម៉េចឲ្យគាត់បន្តនៅបានមួយអាទិត្យទៀតល្អបំផុតឥឡូវកំពុងកំពុងកំពុងតាបនបនធ្វើម៉េចឲ្យគាត់ធ្វើម៉េចឲ្យគាត់ថាអូខ្ជិលទៅតែអត់សក់នៅនឹងថែមមួយទឹកទៀតបានគាត់នៅទៅបានវាយវាយវាយពីអ្នកគាត់អូខេអរគុណច្រើននៅក្នុងឆ្នាំថ្មីនេះសូមឲ្យបងប្អូនខ្មែរសុខភាពល្អហើយសូមមានសមត្ថភាពខ្ញុំអានខមមិន នឹងចាបានបានបានតែអាចបងប្អូនអាចជួយ comment ទៅបញ្ចេញមតិទាំងអស់គ្នាទៅបងប្អូនណាដែលមិនខ្លាចមិនភ័យអ្វីជួយបញ្ចេញ comment បញ្ចេញមតិទៅឲ្យយើងដឹងឲ្យបងប្អូនអ្នកខ្លះខ្លះជាពិសេសពួកអំពិលមកអានខ្លះមេដឹកនាំយើងណា អសមត្ថភាពហើយគាត់អត់ទទួលស្គាល់ខ្លួនគាត់ទៀតថាគាត់អសមត្ថភាពណាឃើញគាត់អត់ផ្ដល់ឱកាសឲ្យយុវជនជំនាន់ក្រោយទេគាត់ក្លាយអំណាចឥឡូវនេះគាត់ចាត់ទុកប្រទេសខ្មែរនឹងគឺជាក្រុមហ៊ុនរបស់ត្រកូលហ៊ុនចាថ្ងៃហ្នឹង ខ្ញុំចង់ឲ្យនៅតទៀតខ្ញុំចង់ចឹងដែរលើជួយនិយាយគាត់បាក់សេចាំក្រុងជួយនិយាយគាត់តិចតែតែនៅកន្លែងបានដូចគ្នាហ្នឹងហ្នឹងហើយជួយនិយាយគាត់ឲ្យនៅហ្នឹងទៅស្រួលបាននិយាយគ្នាហើយមិញម៉ាខ្ញុំនៅក្បែរហ្នឹងក្តិចតាក់អត់ទេហ្នឹងឲ្យខ្ញុំខ្ញុំខ្លាចផ្ទះខ្ញុំវាសរ៉ែនលេងហ្នឹងក៏ខ្លាចផ្ទះរត់ចោលគាត់អូខេបងប្អូនចឹងចាំជួបគ្នាពេលក្រោយទៀតឥឡូវនោះមុននឹងបញ្ចប់ខ្ញុំសូមដាក់ចម្រៀងមួយបទជូនបងប្អូនស្ដាប់ កលយុគសម័យដេជោចាឲ្យបងប្អូនស្ដាប់កំសាន្តហើយយើងជួបនេះនៅពេលក្រោយទៀតអរគុណច្រើនជម្រាបលាបងប្អូនដែលតែងតែផ្ដល់នូវកម្លាំងចិត្តនិងការគ្រប់គ្រងដល់យើងទាំងពីរនាក់ក្នុងការចូលរួមបញ្ចេញមតិនិយាយអំពីសង្គមខ្មែរយើងចូលរួមទាំងអស់គ្នាបង្ហាញអំពីតតិភាពពិតក្នុងសង្គមខ្មែរយើងកុំព្យាយាមខ្លាច ចូលរួមនិយាយការពិតចូលរួមដើម្បីបង្ហាញការពិតនៅក្នុងសង្គមជាតិយើង អរគុណច្រើនជូនពរសុខភាពល្អហ្នឹងហើយខ្ញុំក៏អរគុណបងប្អូនទាំងអស់គ្នាដែរហើយពួកខ្ញុំគឺថាអត់បន្តដៃទេដូចខ្ញុំបានជម្រាបចឹងឆ្នាំកន្លងតាមអាញួយណាឆ្នាំនេះថែម3អាញួយទៀតពួកឯងជេអញកាលណាអញទំពងមេឯងពេលហ្នឹងអញជេពួកឯងតតាមេឯងអូសក្បាលពួកឯងជូតស្បែកជើងជប់មករវល់មួយពួកអញអូសក្បាលពួកឯងជូតប្រគុណប្រាប់ហើយពួកអញមានបានអញមាននិយាយមានសម្រាប់អញណាសម្រាប់ក្បាលឯងដែរទុំឲ្យគេយកក្បាលឯង ជន់កុំអោយគេយកបាយជួយប្រគុណហើយលឺអត់ពួកអា7មករាសំទោសបងប្អូនខ្លះណាបងប្អូនខ្លះក៏អត់មានប៉ះពាល់ខ្ញុំអត់និយាយទេណាបងប្អូន7មករាខ្លះគាត់ថាបងយល់តើប៉ុន្តែបងចេះតែធ្វើទៅមិនយើងរស់នៅក្នុងកម្មកំណាចរបស់គេគាត់ចេះតែសង្ងំតាមគេគេឲ្យគួយគួយគេឲ្យសសហ្នឹងហើយអូនឯងវាយបានវាយទៅបងគូហ្នឹងហើយគាត់និយាយយ៉ាងអូនឯងដាក់ទៅបងគ្រប់គ្រងប៉ុន្តែបងសង្ងំនៅនេះសិនណាខ្លាចគេវាយខ្លាចគេអត់លេងចេញពីការងារអញ្ចឹងទៅណាអានេះអញ្ចឹងអញ្ចឹងពួយហើយណា លើកតែលើកជើងហើយកង់អាទៀបលើកកធាក់ដែរប្រាប់អស់ហើយពីកាល2000 2021អសូវណា2021ឥឡូវ2022 23គឺថាសមហើយណាជួនវាលេបទឹកដីខ្មែរចិត្តផុតហើយវាលេបចិត្តផុតហើយហើយយើងគុំសងំទៀតយើងគុំអីដូចកៃណចេញមកលើកជើងសំពះអីអីរបៀបអីរំទុំឬរបៀបអីនឹងលើអង្គើក្រោមរំទុំអីអត់រំទុំជាមួយយួនទេ ពីអ្នកហ្នឹងហើយអត់ទេណារំទុំហ្នឹងអត់ទេ យូរណាស់វាធ្វើសំផឹងដើម្បីលេបទឹកដីខ្មែរចុះគ្រាន់តែខ្មែរមានទឹកដីឲ្យគេលេបហើយគ្រាន់តែចេញមកការពារទឹកដីរបស់ខ្លួនឯងនឹងខុសដែរចរិតអាក្រក់ដែរគេសម្រាប់យើងបានគេក្តិចយើងបានគេទាត់គេធាក់យើងបានគ្រាន់តែឈឺស្រែកតែឈឺសម្នាមិនឲ្យស្រែកហ្មងអាបកាច់យកធ្វើបាបគេហ្មងចឹងអរគុណច្រើនបងប្អូនអរគុណច្រើនបងប្អូនចង់ជម្រាបលាបងប្អូនជម្រាបលាទាំងអស់គ្នាបាយបាយ